ជម្រាបសួរប្រិយមិត្តនៅក្នុង Facebook ទាំងអស់ជាទីគោរពស្វាគមន៍កាលវិលមកជួបគ្នាជាថ្មីនៅក្នុងកម្មវិធីផ្សាយផ្ទាល់របស់ខ្ញុំនាម៉ោង9យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាបាទថ្ងៃនេះសៅរ៍អាទិត្យថ្ងៃអាទិត្យអញ្ចឹងសង្ឃឹមថាប្រិយមិត្តដើរលេងក៏ឆ្លៀតនៅ តាមដានទូរទស្សន៍សន្តារា ជាកិច្ចចាប់ផ្ដើមបើកឆាកស្វាគមន៍ប្រិយមិត្តនាំមុខគេថ្ងៃនេះគឺសន្តរាយងវ៉ាន់វ៉ាដាណាស៊ីតែវតី នរាវតីចិត្តអ៊ុយសំណាងញយគង់សុកសានអមសកសាហារា សូនច័ន្ទឌីសវណ្ណីឌួងរដ្ឋារដ្ឋាកឹមឆៃវ៉ាន់ស្រី សុភាឌួងនេត្រាជីវិតកូនខ្មែរស្រីពេជ្រអមមីណានសូជាបូណាណាត់និតដុំសុផានីសេង ប្រុសពៅកង់3ផាត្រីលីសំភិបប្រុសស្មោះជាងគេលើលោកបាទម៉ុងស្រៀនស៊ុយម៉ារីយ៉ាទេពតុនម៉ាក់សរុនគង់ប៉ូឡាគីរដ្ឋាស្រយបូរ៉ែនសូសុកជាវិរៈភាពសំរាំងស៊ី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 ទូរទស្សន៍សនតាសុភាពមា ស្រាប់ខោ ជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ប្រធានបទទី1មានចំណងជើងថាខ្ញុំគិតថារឿងបែកធ្លាយហ៊ុនម៉ាណិតទទួលលុយ140,000ដុល្លារពីនាការ ជារឿងមិនទំនងបាទតាញញឹមអានេះយោង ប្រភព Facebook ប្រធានបទទី2ហ៊ុនសែនចាត់បាយស្រឡះដៃធីងលេងមួយក្បាច់នេះគីងហឿងចឹងប្រិយមិត្តកយគីមហុង share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារា ស្រាតខោ ជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់បាទតិចដូចរឿងស្អាកបងប្អូន ចាក់វ៉ាក់សាំងមជុលទី3ទៅដូចរៀងតែចង់ស្អកកបន្តិចមិនអីទេតែអាចជួបប្រិយមិត្តបានថ្ងៃនេះមាន គ្រឿងខ្លែងមានគ្រឿងខ្លែងពីរដែលនេះផាន់គ្រឿងខ្លែងទី1គឺពាក់ព័ន្ធទៅនឹងប្រធានបទនឹងគ្រឿងខ្លែងរបស់ខ្ញុំដែលនិយាយអំពីបណ្ឌិត គោគ្របក្បាលសរំសុកទី1និងគ្របក្បាលប៉ោនគ្រឿងក្លែនទី2ប៉ែនស្រីម៉ងគឺជាការសោកចំអកពិខុវិរិយៈធម្មោពេជ្រវេហា របស់មិត្ត CPP ហើយខ្ញុំបានតបទៅពួកគាត់វិញដោយសន្តិវិធីស្រីម៉ៅរ៉ាស់ ឥឡូវគ្រឿងខ្លែងទី1 zoom ជាង prismatic តែនេះយើងឃើញសភាពការ នៅក្នុង ប្រទេសកម្ពុជា កំពុងតែវិវត្តដោយសារតែហ៊ុនសែនប្រើឧបករណ៍គ្រប់ប្រភេទរហូតសំបីតែសញ្ញាបត្របណ្ឌិតឬក៏បណ្ឌិតសេះហោះក្តី បណ្ឌិតខ្លែងខ្លាយក្តីបណ្ឌិតណាយោគយល់ក្តីបណ្ឌិតពិតប្រកបក្តីសុទ្ធតែត្រូវបានហ៊ុនសែនយក មកធ្វើឧបករណ៍នយោបាយដើម្បីបោកមហាជនឲ្យគេជឿថាគាត់នឹងជាអ្នកចេះ ដឹងគុណធម៌ស្តូឡូអ៊ីវ៉ាស្រីណាប៉ុន្តែគ្រឿងខ្លែងទៅនេះវាផ្លែកត្រង់ណាខ្ញុំសូមគោរព ហើយខ្ញុំយល់ច្បាស់ខ្ញុំសូមចែករំលែកបទពិសោធន៍ឲ្យខ្ញុំគិតថាគាត់និយាយពិតខ្ញុំជឿ100%ថ្ងៃនេះមានមនុស្ស7នាក់ហើយមនុស្សក្នុងចំណោម7នាក់នោះសារងួនត្រៃហើយអក្សរផ្សេងគ្នានៃតែមួយពាក់ព័ន្ធជាមួយនឹងបណ្ឌិតគោក្របក្បាលសរង និងក្របប៉ោប៉ុន្តែសារ2 ដែលខ្ញុំឆ្លោយក្បោះក្បាយហើយខ្ញុំជឿថាគាត់ចូលមើលហើយដូចតទៅច័ន្ទករណាតីសារទី1គេថាលោកគ្រូសិស្សដែលទទួលអាហារូបករណ៍ឬក៏ទៅរៀននៅក្រៅប្រទេសតាមរយៈក្រសួងអប់រំយុវជននិងកីឡាត្រូវបានគេបង្ខំ ឲ្យអានប៉ារូល ដើម្បីគ្រប់គ្រងបេក្ខភាពហ៊ុនម៉ាណែតពួកខ្ញុំ ដែលជានិស្សិតទៅរៀននៅក្រៅប្រទេសសកុមស៊ូសានសា គឺអានទាំងបង្ខំចិត្តក្រោយមកទៀតយកអាសំលេង របស់ខ្លួនឯងអានហើយថតដាក់ទូរស័ព្ទហ្នឹង ស៊ីវឌីនលីមគិតតែពីនាំគ្នាសោចប៉ុន្តែនឹកព្រួយបារម្ភរឿងមួយ ថាមិនដឹងជាពីណាពីណីជេខ្លះទេ មើលទៅដូចភូមិមាជេហ៊ុនសែនឯហ៊ិនលីវពេលនោះគ្នាគាត់ក៏បានប្រាប់ថា ជួបលោកគ្រូសនារាផ្ញើសារទៅគាត់គាត់ថាគាត់ផ្ញើសារនឹងមកយូរហើយបើជាមួយអាទិត្យហើយ អានេះគាត់ផ្ញើឡើង4ដងអាសាទី4ចុចមេដៃព្រោះគាត់ដើម្បីឲ្យអាសាវិរុទ្ធទៅលើគាត់ប្រាប់ថាអញ្ចឹងអានឹងចម្លើយឆ្លងឆ្លើយណេះរមេតាពុំមន់ខៀងបាត់ដំបងគាត់ថាទៅប្រាប់លោកគ្រូសូនតារាអំពីការពិតថាបើសិនជាឃើញទំព័រ Facebook ហ៊ុនសែនក៏ដោយ ទូរទស្សន៍50ប៉ុស្តិ៍របស់គណៈបកប្រជាជនក៏ដោយមនុស្សកំសត់ចាក់ផ្សាយមានបញ្ញវន្តឬក៏និស្សិតទៅរៀននៅក្រៅប្រទេសត្រូវអានឬក៏ឡើងផ្ដាច់ញាចិត្តគ្រប់ត្របេក្ខភាពហ៊ុនម៉ាណែតណាបានភពអានោះគឺជារឿងសំដែងគេសរសេរប៉ារ៉ូលឲ្យអានទេ ហើយអានតាមគេទាំងអស់ញងសារឿន អត់មានសិទ្ធបច្ចេញបញ្ចូលបច្ចេញបញ្ចូលទៅសើបានទៅថាចេះប៉ុន្តែគេឲ្យអានតាមគេទាំងអស់ហើយគ្រប់គ្នាត្រូវតែស្បត់ស្បែកគ្រប់គ្នាទៅតែបដិញ្ញាចិត្តគេអត់ខ្វល់ថាអ្នកឯងឯកភាពអឯកភាពទេគាត់ស្រីមុំកោះសតិនគាត់ថាលោកគ្រូបើឃើញអញ្ចឹងប្រាប់កុំឲ្យគេជេរអីណាមាននរណាធ្វើដោយឆន្ទៈទេ ខ្ញុំក៏សោចវិញខ្ញុំថាគេមិនដែលទៅជេរអ្នកដែលចេញសេចក្តីថ្លែងការណ៍គ្រប់គ្រងរឿងហ្នឹងទេព្រោះគេយល់ណាស់មែនទេអានឹងនោះជាពិសេសនិស្សិតបញ្ញវន្តបាទប៉ុន្តែ C Cambodia បើសិនជាយើងអត់មានបង្ហាញនៅឆន្ទៈណាមួយឲ្យពិតប្រកបដោយពួកអាចកែរត់ចោលសន្តិភាពណា អានឹងគេអាចមែន TTD ណាគេអាចមែនចំណុចទី1ចម្រើនរដ្ឋាចំណុចទី2អានឹងប៉ិតមុនណារឿងគ្រប់គ្រងម៉ណែតនឹងសិតតែគេរៀបប្រព័ន្ធឲ្យថាតិចទៀតខ្ញុំបញ្ជាក់រឿងខ្ញុំមួយចុះកៅសេចក្ដីពូវីស៊ីមរាវមានគាត់ជាបណ្ឌិតគាត់ទទួលបានសញ្ញាបត្របណ្ឌិតហើយគាត់ ខេនណាបន្ទាយជ័យស្ថិតនៅក្នុងចំណោមមនុស្សដែលសរសេរញ៉ាត់ថ្កោលទោសសំរងស៊ីសុំឲ្យសំរងស៊ី សុំទោសហ៊ុនម៉ាណែតនិងសុំឲ្យសកលវិទ្យាល័យបរទេស បំភ្លឺសញ្ញាបត្រហ៊ុនម៉ាណែតគាត់ថាលោកគ្រូគាត់បណ្ឌិតគាត់ហៅខ្ញុំលោកគ្រូដែរខ្ញុំហៅគាត់លោកគ្រូដែរបាទខ្ញុំអើតំណងដែរមែនទេ បើនិយាយកូនសិស្សខ្ញុំបរៀនអត់ឈប់មានកូនសិស្សខ្ញុំបណ្ឌិតដែរតើមែនតែខ្ញុំបង្រៀនតាំងពីឆ្នាំបើនិយាយនៅសាកលវិទ្យាល័យតាំងពីឆ្នាំ2008អាហ្នឹងនៅសាច់នៅសាកលវិទ្យាល័យមុនហ្នឹងតាំងពីឆ្នាំ2002រៀនសាលាវិទ្យាស្ថានតូចតូចតូចតូចដែលនៅក្រុងភ្នំពេញបើយើងគិតពីសាច់ចាប់ចូលសាកលវិទ្យាល័យបង្រៀននៅសាកលវិទ្យាល័យ2008 ណានេះរហូតមកទល់ឥឡូវនេះវាប្រមាណបងប្អូនណា2012ឆ្នាំ2000វាចូលដល់ណាច្រើនឆ្នាំដែរមកដល់ឆ្នាំ2022នេះណែវាច្រើនឆ្នាំណាបើមាន កូនសិស្សរៀនបរិញ្ញាបត្រអាចដល់បណ្ឌិតមែនប៉ុន្តែគាត់ប្រាប់ថាចាស់អារឿងរឿងសាច់ការកូនបារាំងគាត់ថាគាត់ក្នុងចំណោមនឹងហើយមិនមែនមាន តែគាត់ទេច្រើនណាស់ ក៏បាននិយាយដូចគ្នាដែរឡើងពីខ្សឹបខ្សៀវថាឲ្យផ្ញើសារហ្នឹងទៅលោកគ្រូសូនារាទូរទស្សន៍ហ្នឹងគេមើលច្រើនណាស់ឥឡូវនឹងរង្គោះរង្គើហើយណារិនដូចគ្នាចឹងគាត់ថាហ្នឹងគេបង្ខំគេរៀបចំទៀតហើយដើម្បី ប្រាក់ខែដើម្បីការងារចេះតែផ្ដិតចេះតែសញ្ញេស្នាមមេដៃទៅអាឡូនបយខ្ញុំក៏ញញឹមខ្ញុំថាអត់អីទេច័ន្ទថលស្ត្រីខ្មែរចាំស្រីមុំ ចាំខ្ញុំលើកយក មកធ្វើ គ្រឿងខ្លែមនៅថ្ងៃនេះហើយសូមបងប្អូនណាមេត្តាខន្តីអភ័យទោសហើយគាត់និយាយនឹងជាការពិតខ្ញុំជឿ100%ទីទៀតខ្ញុំប្រាប់ថែមខ្ញុំជឿអាយុអៀងជាពិសេសបើឃើញមាននិស្សិតបញ្ញវន្តដែលគ្រប់គ្រងហ៊ុនម៉ាណែតអានឹងវាមានអ្នកពិតនិងវាមានអ្នក គេសរសេរប្រូលឲ្យ ដូចគ្នាបើយើងឃើញបណ្ឌិតដែលណាថ្កោលទោសសំរងស៊ី អានឹងគេបញ្ជាគេសរសេរហើយគេយកអាกระดาษហ្នឹងទៅឲ្យផ្ដិតមេដៃឲ្យសញ្ញេទេម្ចាស់បងសូរិយាគាត់អត់មានអីទេសាយសខាលីឥឡូវខ្ញុំសូនរាជួពួកគាត់ដុកក្រឡាហោមយុទ្ធរាជ100%ថាគាត់អត់និយាយលេងទេ គឺប៉ិតដោយ2ហេតុផលទី1 របបហ៊ុនសែនគឺរបបកុម្មុយនីសអ្វីអ្វីទាំងអស់សុទ្ធតែជាការសម្ដែងណាវ៉ាន់មូនីវ៉ាន់ដូចនៅកូរ៉េខាងជើង គេសម្ដែងធ្វើជាស្រីស្រី ស្រក់ទឹកភ្នែករត់ឆ្លងអូឆ្លងស្ទឹងទៅអោបកងទ័ពពីសានដប្រៃសអត់ទេគេរៀបចំទាំងអស់របបកុម្មុយនីសស្អីក៏សម្ដែងដែរទីមួយគឺហ៊ុនសែន សម្ដែងបោកប្រាស់ទាំងអស់អ្វីអ្វីគ្មានចេញពីឆន្ទៈទេនៅក្នុងបកកុម្មុយនីសទោះជាคลายខ្លួនណា David Dewey ទៅជាប្រជាធិបតេយ្យក៏ដោយទី1ទី2បទពិសោធន៍របស់ខ្ញុំផ្ទាល់បងប្អូនបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំនិយាយរឿងបទពិសោធន៍សេនាបតីរបស់ខ្ញុំផ្ទាល់ចាណាកាលពីឆ្នាំ2013មិនច្បាស់ទេឆ្នាំ2013មុនបោះឆ្នោតមហាហាននគរមហានគរខ្មែរមុនបោះឆ្នោតថ្នាក់ជាតិ ខ្ញុំសនតារាជាព្រឹទ្ធបុរសមានអ្នកខ្លះក៏អត់សូវយល់អ្នកអត់បានរៀនមហាវិទ្យាល័យនិយាយភាសាសម័យហៅនាយកចិត្តជលសាយើងនិយាយថានាយកមហាវិទ្យាល័យនៅ ក្នុងសាកលវិទ្យាល័យមួយ ឬក៏ព្រឹទ្ធបុរសមហាវិទ្យាល័យខ្ញុំសនតារា ខ្លួនឯងកាលនោះ គណៈបកសង្គ្រោះជាតិទើបតែកកើតរឹងមាំដើម្បីជីវិតដែលមានលោកប្រធានសំរងស៊ីជាប្រធានលោកប្រធានកម្មសខាជាអនុប្រធានហើយសំរងស៊ីនៅក្រៅស្រុកកម្មសខានៅក្នុងស្រុកផុងស៊ីមកាលនោះកម្មសខានិយាយថ្លែងការរឿងមួយពាក់ព័ន្ធទៅនឹងគុកទួលស្លែងដែលគណៈបកប្រជាជនចោទកម្មសខាថា ប្រឌិតប្រវត្តិសាស្ត្រនិងសុំឲ្យកម្មសខាសុំទោសថ្កោលទោសពេលនោះ គណៈបកប្រជាជនគេបានរៀបចំបាតកម្មបាតកម្មដោយរៀបចំមិនមែនដោយឆន្ទៈអីណាបងប្អូនហើយនៅចាំរឿងកម្មសិក្ខានិយាយរឿងថាគណៈបព្វជិជនគេចោតកម្មសិក្ខាថាណែលៀបពណ៌ប្រឌិតប្រវត្តិសាស្ត្រថាគុកទូស្រ័យជាគុកសបនិមិត្តថេនថេនពេលនោះគេរៀបចំធ្វើបាតកម្មឲ្យដូចប៉ុនដូចប៉ុនជាតិចឹងហើយនៅគ្រប់ ក្រសួងគ្រប់វិទ្យាល័យគ្រប់សកលវិទ្យាល័យទាំងអស់គេចេញមកលើកបដាដើម្បីប្រឆាំងថ្កោលទោសកឹមសុខាដែលគាត់កាលនោះគាត់ជាអនុប្រធានគណៈបក្សសង្គ្រោះជាតិណែហើយប្រធានស្ដីទីមិនអនុប្រធានទេពោះសំស៊ីអត់នៅគាត់ប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិហើយកាលនោះសូនតារា ជាព្រឹទ្ធបុរស ឬក៏ភាសាសាមញ្ញគេនិយាយជានាយកមហាវិទ្យាល័យនៅក្នុងសាកលវិទ្យាល័យមួយនៅក្នុងក្រុងភ្នំពេញខ្ញុំខ្លួនឯងនឹងដែលជាអ្នកសរសេរសេចក្តីថ្លែងការណ៍ថ្កោលទោសកម្មសខាខ្ញុំនឹងមិនមែនខ្ញុំតែឯងទេខ្ញុំចូលរួម ជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យជាមួយនាយកផ្សេងផ្សេងទៀតប៉ុន្តែតែថ្នាក់ថ្នាក់ដឹកនាំសាកលវិទ្យាល័យគេធ្វើខ្ញុំជាអ្នក ចូលរួមចំណែកសរសេរឃ្លាឃ្លោងហើយខ្ញុំគិតថាប្រហែលជាខ្ញុំចូលរួមច្រើនជាងគេផងអឺត្រីនេះក្នុងចំណោមក្រុមហ្នឹងខ្ញុំមិនត្រឹមតែជាអ្នក ចូលរួមចំណែកនៅ ក្នុងការសរសេរសេចក្តីថ្លែងការណ៍ប្រឆាំងថ្កោលទោសកម្មសិក្ខាទេខ្ញុំខ្លួនឯងអានអាសេចក្តីថ្លែងការណ៍ហ្នឹងណានៅចំពោះមុខនិស្សិត ហើយគ្រូគ្រូនិងនិស្សិតគាត់មកសរសើរថាលោកគ្រូអានប្រុសណាស់លោកគ្រូអានប្រុសណាស់ហើយខ្ញុំនិយាយនេះលោកគ្រូអ្នកគ្រូនៅជំនាន់ខ្ញុំក៏ដឹងទាំងអស់ពួកនិយាយជាសាធារណៈណាទៅនិយាយកុហកអាម៉េចបងប្អូន100%ប៉ះមិនខុសទេអញ្ចឹងបានជាខ្ញុំជឿថា មាននិស្សិតបញ្ញវន្តហ្នឹងគេផ្ញើសារមកខ្ញុំទៅលោកគ្រូអើយកុំជេរគ្នាអីបើឃើញគេណា ថ្លែងគ្រប់គ្រងហ៊ុនម៉ាណែតខ្ញុំដឹងហើយខ្ញុំនឹងឯងណាមួយទៀតបណ្ឌិតដែលគេចុះហត្ថលេខាមកពីប្រមាណព្រឹទ្ធនីបេកឺគាត់ថាគាត់ក៏មានក្នុងចំណោមហ្នឹងលើគ្រូប៉ុន្តែអានឹងគេយកกระดาษឲ្យសញ្ញេវាមានអ្នកទៅឆន្ទៈមែនស្រឿងតែវាតិចតួចប៉ុន្តែគាត់ថាខ្ញុំថាប៉ិតហើយខ្ញុំជឿហើយតែខ្ញុំអត់ប្រាប់គាត់ថាមូលហេតុរបស់ខ្ញុំជឿគាត់ខ្ញុំថាខ្ញុំជឿ100%ធ្វើគាត់សុបាយតែឥឡូវខ្ញុំប្រាប់គាត់ខ្ញុំ សូនតារាខ្លួនឯង ជាអ្នកសរសេរចូលរួមមិនជាអ្នកម្នាក់ឯងជាអ្នកចូលរួមណាផលខាន់សរសេរសេចក្តីថ្លែងការណ៍កោលទោសកឹមសុខាហើយខ្ញុំគ្រប់គ្រងកឹមសុខា100%ហ្នឹងបងខ្ញុំសូមរាគណៈបកសង្គ្រោះជាតិហ្នឹងខ្ញុំយុវជនគណៈបកសំរងស៊ីក្រោយពេលគណៈបកសង្គ្រោះជាតិបង្កើតខ្ញុំមិនគណៈបកសង្គ្រោះជាតិពីមុនមកអះហើយនៅគណៈបកសង្គ្រោះជាតិខ្ញុំហ្នឹងគ្រប់គ្រងកម្មសិក្ខា100%មែនទេ ហើយបងប្អូនអាក្រីខ្លែងការហ្នឹងណាសំបីតែគណៈគ្រប់គ្រងនៅក្នុងសកលវិទ្យាល័យក៏ដោយគេសោយគ្រប់តែគ្នាគ្មានគ្មានណាគេគ្រប់គ្រងទេគេគេអស់សំណោចប៉ុន្តែអានឹងធ្វើម៉េចមែនទេវាត្រូវអញ្ចឹងក្រោយមកទៀតណាខ្ញុំចេញមកបាទព្រោះអានឹងមុនបោះឆ្នោតមុនបោះឆ្នោតមុនបោះឆ្នោតប្រហែលមួយខែពីរខែទៅហ្នឹង ក្រោយមកទៀតខ្ញុំចេញមុខកាន់តែច្បាស់ដល់ទៅពេលចេញមុខកាន់តែច្បាស់ណាគៀងហ៊ូគេដឹងថាចំអ្នកសរសេរសេចក្តីថ្លែងការណ៍ប្រឆាំងកម្មសិក្ខាកោលទោសកម្មសិក្ខាហើយអ្នកអានសេចក្តីថ្លែងការណ៍ដល់ពិរោះនឹងអានឹងសង្គ្រោះជាតិតើបានជាវាត្រូវលែងមានសាលាណាគេយកសូនតារាទាំងអស់បងប្អូនអានឹងរឿងខ្ញុំនិយាយប៉ិតប៉ិត100%អញ្ចឹងលោកគ្រូអ្នកគ្រូលោកបណ្ឌិតណែបញ្ញវន្តទាំងអស់ខ្ញុំជឿហើយហើយសូមបងប្អូនណាកុំជេរគាត់អី បើនិយាយទូទៅបើយើងនិយាយថាសម្រាប់តែបណ្ឌិតគ្រប់ក្បាលសរងហើយនៅក្នុងនោះគាត់យល់ច្បាស់ណាស់ថាអ្វីពិតនិងអ្វីមិនពិតបិទប្រកាសខ្ញុំនឹងខ្ញុំនឹងឯងតោះតែចឹងបងប្អូនបានថាជឿមកហើយបងប្អូនទៅស្រាវជ្រាវចំសូនរានិយាយកុហកហ្នឹងកុហកមិនទៅស្រាវជ្រាវមើលកាលនោះខ្ញុំជានាយកមហាវិទ្យាល័យនៅក្នុងសាកលវិទ្យាល័យមួយខ្ញុំជាអ្នកចូលរួមសរសេរសេចក្តីថ្លែងការណ៍ប្រឆាំងកោលទោសកម្មសិក្ខា គិតបុរីអ្នកស្ដាប់ខ្ញុំអានគិតបុរីគិតបុរីគាត់ថាលោកគ្រូអានមរោះគាត់បាក់សង្ស័យនៅពីក្រោយខ្នងលោកគ្រូផងមិនដឹងមែនទេហ្នឹងណាបងប្អូនខ្ញុំនឹងហើយអ្នកសរសេរសេចក្តីថ្លែងការណ៍ហើយអ្នកអានសេចក្តីថ្លែងការណ៍ប្រឆាំងកម្មសិក្ខានោះឥឡូវមើលខ្ញុំជានរណាចឹងក៏អត់មានអីខុសគ្នាទេនៅស្រុកខ្មែរឲ្យតែអ្នករៀនចេះដឹងបងប្អូនមានមនុស្សតិចចាមានតែប៉ុន្តែដោយសារតែកម្ពុជាពូពេញទៅដោយការគម្រាមកំហែងនិងការចាប់ចង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 Facebook របស់គណៈបកប្រជាជន Nancy Touch ផុសរឿងអីយើងត្រូវគិតថាអានឹងសំដែងសិនប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតចាំធឿនមែនប៉ុន្មាន ទូរទស្សន៍សូនតារា ស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់បាទជឹកជីតវណ្ណាគ្រឿងក្លែងទី2ជារឿងចំអកបញ្ឈឺសូនតារាណារ៉ាត់រ៉ាត់ របស់មិត្ត CPP ចចកខ្មៅគេយករូបថតសម្ដេចវាយកូនគោលជាច្រើនសន្លឹកផ្ញើឲ្យខ្ញុំស្មានតែខ្ញុំឃើញផេកសម្ដេចខ្ញុំអានមុនគេផុសតាមនាទីខ្ញុំឃើញមិនចូលគេខ្ញុំស្រាត់ខោអូនសែនហើយប៉ុន្តែបើផ្ញើខ្ញុំអរគុណដែរកូននេះអង្គប៉ុន្តែអារូបនោះវាមិនសំខាន់ទេ ចិត្តរីមិនប្រាច់ចិត្តរីមិនប្រែអារឿងសំខាន់ក៏ថាម៉េច ឃើញទេឈឺចិត្តទេ សម្ដេចវាយកូនគោលហើយថាសម្ដេចដើររួចសម្ដេចអត់ទៅភូមាឥឡូវបកស្រាយថាម៉េចម៉េចឈឺចិត្តអត់គេថាខ្ញុំចេះខ្ញុំក៏តបទៅគាត់វិញរីក្បាលខៀវខ្ញុំថាវាយកូនគោលមានអីត្រូវឈឺចិត្តយើងត្រូវត្រេកអរឯតើដែលសម្ដេចមាន សុខភាពល្អប្រិយមិត្ត មនុស្សដែលមានគុណធម៌គឺជាមនុស្សដែលត្រេកអសប្បាយពេលដែលឃើញអ្នកដតីនឹងរុងរឿងណាពេលដែលឃើញអ្នកដតីមានសុខភាពល្អហើយបើយើងចាត់ទុកថាហ៊ុនសែនមានសុខភាពល្អមានរឿងអីដែលត្រូវទៅយើងឈឺចាប់ហើយគាត់វាយគាត់វាយទៅគាត់វាយមានទៅបញ្ហាអីណែនេះហើយរឿងដែលថា ខ្ញុំមានគេថាច្រើនគណៈបជនដែលអត់បានមើលទូរទស្សន៍សូនតារាផ្សាយផ្ទាល់ពូឡែនឡាយអត់បានមើលហើយអត់អ្នកខ្លះបានមើលហើយ តែខួរក្បាលកាត់ហៅអត់យល់បងប្អូនទៅមើលអត្តបទដែលខ្ញុំសរសេរណែមីឡុងចាំថាឡើងវិញហើយទៅមើលវីដេអូដែលខ្ញុំបកស្រាយឡើងវិញអវតារស្រាំងងឆៃខ្ញុំមិនមែននិយាយថាហ៊ុនសែនមិនហ៊ានទៅភូមិមាទេវាគាត់នឹងខ្ចល់អី ខ្ញុំថាហ៊ុនសែននឹងមិនហ៊ានទៅភូមាក្នុងនាមអាស៊ានគាត់ទៅប៉ុន្តែទៅក្នុងនាមខ្លួនគាត់ឯកជនមិនមែនក្នុង នាមអាស៊ានទេ ហើយខ្ញុំយោងទៅលើសេចក្តីថ្លែងការណ៍របស់ហ៊ុនសែនគឺហ៊ុនសែនដឹកនាំគណៈប្រតិភូមួយមួយទៀតនេះគាត់ក៏បាត់មាត់ហើយគាត់ក៏សួរសំណួរថាអើ អញ្ចឹងថ្ងៃក្រោយណាគាត់គាត់អត់ប្រើពាក្យនេះឯងទេគាត់ថាតើថ្ងៃក្រោយលោកណាឈប់ហ៊ានប្រើថាសម្ដេចដើរអត់រួចទៀតនៅបីសាច់ប្រុសរឹងមុំដើម្បីជីវិតពេលហ្នឹងខ្ញុំក៏នឹកឃើញខ្ញុំលេងសើចជាមួយគាត់តិចហើយខ្ញុំយកមកធ្វើចាខ្ញុំថាចូលប្រៀបធៀបរឿងសម្ដេចវាយកូនកូលនឹងខ្ញុំអត់មានថាអីទេសម្ដេចសុខភាពល្អយើងត្រូវសុបាយចិត្តទៅតាមមនុស្សយើងមនុស្សល្អគឺជាមនុស្សដែលសុបាយចិត្តអ្នកប្រាជ្ញ ស៊ូតំបងដែលឃើញអ្នកដតីរំរឿងជាពិសេសអ្នកដតីមានសុខភាពល្អយើងកុំកុំកើតទុកនេះប៉ុន្តែខ្ញុំក៏លេនិយាយលេងជាមួយគាត់អញ្ចឹងបន្តិចគង់សុខសាន្តឋានតុលាខ្ញុំថាហ៊ុនបុកសែនស្មើគម្រាមបោកបោកគាត់ថាបោកមិនណែ លោកឯងមិនឃើញរូបថតសម្ដេចវៃកូនគ្រូទេដល់គាត់ថាចឹងខ្ញុំតមួយម៉ាត់ទៀតចូលប្រៀបធៀបម៉ែជីងជីងរូបថតសម្ដេចវៃកូនគ្រូនិងរូបថតសម្ដេចប្រឡែងជាមួយចៅខ្ញុំទៅក្រុងប៉ារីមានបងប្អូនយើងម្នាក់ខ្ញុំអង្គុយញ៉ាំកាហ្វេអញ្ចឹងថាលោកគ្រូលោកគ្រូនេះមើលនេះគាត់ហៅខ្ញុំបងហេនឹងបងលោកគ្រូលោកគ្រូមែនទេណែ មើលឃើញមានមានឃើញនៅវីដេអូសម្ដេចបលែងជាមួយចៅរាចិត្តជលសាគ្រីសេងខ្ញុំថាអត់ទាន់បានឃើញផងឮតែគេនិយាយក៏ឲ្យខ្ញុំមើលពេលនោះខ្ញុំប៉ັດមកដល់100%បើគាត់បានមើលគាត់ share វីដេអូហ្នឹងនៅក្រុងប៉ារីពុំអង្គុយញ៉ាំបាយគ្រាន់តែគាត់ឲ្យខ្ញុំមើលខ្ញុំថាអូយបានហើយបានហើយប៉ណ្ណឹងហើយបានហើយសុភាពហ៊ីងណាអ្នកចិត្តខ្ញុំហ្នឹងអង្គុយតុកហ្នឹងគេថាមិនចឹងលោកគ្រូ ខ្ញុំមើលប្រហែលជាខ្ញុំចង់លួសព្រលឹងបងប្អូនមុខសម្ដេចចាស់ថាបើនិយាយទៅរៀងនិយាយឲ្យខ្លីទៅ ដូចត្រីអត់ឈាមបងប្អូនណា ដូចជាមិនមនុស្សឯងបងដូចកដាស់ហ្មិចចាស្មានតែអ្នកស្រឡាញ់ខ្ញុំហើយបើយើងមើលទៅលើ សម្ដេចវៃកូនគោលអានឹងគឺរូបថតគេយកដុំថ្មឲ្យទៅ ជានិយាយបានទេតើគេបន្ថែមពន្លឺគេបន្ថែមសម្រស់គេបន្ថែមធម្មពល ហើយអត់ហ៊ានថតវីដេអូទេដើរផ្កាត់មុខមិនស្រួលណារូបថតមិននឹងដួលប្រហែលដងផងមួយខ្ញុំនិយាយចឹងគាត់លែងគាត់ជេរយកបដ ாய் ហើយខ្ញុំនិយាយការពិតរឿងមួយ ចូលបងប្អូនពូសវណ្ណាប្រៀបធៀបរូបសម្ដេចលេងជាមួយចៅណាបន្លែងវីដេអូនិងរូបភាពសម្ដេចវ័យកូនកូនរហូតមកទល់ឥឡូវនេះ អ្នកណា ក្រោយពីគេឲ្យខ្ញុំមើលទៅរស្មី ខ្ញុំឲ្យតែឃើញអានឹងណារមេតាពុកខ្ញុំលែងហ៊ានមើលពួកខ្ញុំខ្លាចបងប្អូនខ្ញុំមើលទៅដូចថាជុំមុខគាត់ដូចអត់មានពលឹងមានពលះណាដូចសាច់ស្អុយបងប្អូនហើយតភាំងភាំងហើយបងប្អូនមួយចំនួនចេះយកបង្ហោះក្នុង Facebook ដែរខ្ញុំអត់ឲ្យប្រឡាក់ Facebook ខ្ញុំទេខ្ញុំខ្លាចខ្ញុំខ្លាចចិត្តថាអារម្មណ៍វាដឹកដឹកយូរទៅវាទៅយើងវាវាលប់សតិដោយសារឃើញមុខហ៊ុនសែនណា មុខសម្ដេចពិតប្រកបទៅអាមុខបលែងជាមួយចៅអាមុខវាយកូនគូនឹងមុខអត់ទេអញ្ចឹងបានតែខ្ញុំរំលឹកទ្រឹស្ដីសូនតារាប្រាប់គាត់ទៅវិញឲ្យគាត់ជេររត់ទៅហ៊ុនណាសឹមហ៊ុនខ្ញុំថាហ៊ុនបោកសែនស្មើកម្រាមបោកនឹងបោកអ្វីអ្វីដែលហ៊ុនសែនឲ្យយើងឃើញគឺជារបស់คล้ายคล้ายនៅ ពេលណាខ្ញុំបញ្ជាក់ច្បាស់ចេះអានេះនិយាយម្ដងទៀតដែលហ៊ុនសែនបង្ហោះរូបស្អាតស្អាត លេងកីឡាវាយកូនគោលហាត់ប្រាណមានន័យថាសម្ដេចកំពុងតែបតោកសរោមឬក៏សម្រាប់ព្យាបាល នៅ លើក្រែឬនៅក្នុងមន្ទីរពេទ្យព្រៃចមិត share វីដេអូនេះទៅកាន់ព្រៃចមិតដទៃទៀតទូរទស្សន៍សូនតារា TDA TDT ស្រាតខោចជនផ្ដាច់ការអង្គវាសនា ផ្លាស់ប្ដូរផ្នត់គំនិតណេះម៉ារីបានចូលដល់ប្រធានបទក្តៅថ្ងៃនេះ ដែលមានចំណងជើងថារឿងបែកធ្លាយហ៊ុនម៉ាណិតទទួលលុយ140000ដុល្លារពីនាការជារឿងមិនទំនងឬក៏អាចនិយាយថា ដូចជាមិនត្រឹមត្រូវបងប្អូនយើងអាចនិយាយចេះចាំថាណាដូចជាការបែកធ្លាយនឹងវាមិន ត្រឹមត្រូវបងប្អូន ច្បាស់ជា ដាក់ជាចំណោទទេថាចំលោកគ្រូគេយកអានឹងទៅបង្ហោះប្រភព Facebook ថ្ងៃនេះគ្រប់ Facebook ទាំងអស់អ្នកណាក៏និយាយអំពីនឹងដែររឿង email មួយខ្ញុំជុំនៅលើ Facebook នោះនេះចិត្តថាដែលសរសេរជាសំណេររបស់ហ៊ុនម៉ាណិត ទៅកាន់ប្រធាន Nagawal គឺលោកច័ន្ទលោកចិន ដែលនិយាយអំពីការផ្ទេរប្រាក់ចំនួន140,000ដុល្លារសហរដ្ឋអាមេរិកឲ្យទៅហ៊ុនម៉ាណែត Facebook ជាច្រើនបានដកស្រង់អ៊ីមែលនោះយកមកផ្សាយថាជាបុព្វហេតុតែមួយគត់ដែលបណ្ដាលឲ្យហ៊ុនសែនចាប់បុគ្គលិកនាការដាក់គុក ហើយជាហេតុផលតែមួយគត់ដែលបណ្ដាលឲ្យហ៊ុនសែនហ្នឹងណាកូនសុំបាយអូឲ្យខ្នោះសុកចិត្តការពីអ្នកមាននាការប៉ុន្តែមកជីកជន់កាត់ចាក់ចាក់កូនខ្លួនឯងដាក់គុកទៅវិញកូនឯងព្រោះគាត់ជាឪពួកណែខ្មែរយើងបើគាត់ជាឪពលរដ្ឋខ្មែរជាកូនរបស់សម្ដេចដែរអញ្ចឹងគ្នាអត់មានទៅអីទេគ្នាសុំបាយស៊ីតែសម្ដេចឲ្យខ្នោះ បងប្អូនជាច្រើន បានយកអានឹងទៅបរិយាយទៅបោកអាក្រាតទៅវាយប្រហារហើយខ្ញុំជឿថាប្រិយមិត្តនឹងរងចាំស្ដាប់សូនារា នៅក្នុងកម្មវិធីថ្ងៃនេះទីបុរាប៉ុន្តែអ្វីដែលបងប្អូនឃើញប្រធានបទបែរទៅជាលោកគ្រូជំទាស់ទៅវិញខ្ញុំថាសុជាតិហេមរឿងនេះ ដូចជាមិនសមហេតុផល ដូចជាមិនទំនោរដោយមានហេតុផលខ្លះខ្លះដូចតទៅខ្ញុំនឹងព្យាយាមនិយាយលម្អិតឲ្យច្រើនទៅតាមការដែលអាចធ្វើទៅបានយ៉ាងណាអីហ្វីទី1បងប្អូនសម័យឥឡូវ Facebook កុំទៅជឿពេកសំបីតែរូបនឹងដូចពិតប្រកបក៏អាចកាត់តបានដែរខ្ញុំនិយាយរឿងនេះមួយបើបងប្អូននៅស្រុកបារាំង ឬក៏បងប្អូនមិននៅស្រុកបារាំងទេ បងប្អូនវាយ YouTube ក៏បានដែរនៅប្រទេសបារាំងមានទូរទស្សន៍មួយប៉ុសអានេះ TF TF អាំងអាហ្នឹង TF អាំងជាភាសាអង់គ្លេស TF1 អក្សរ T អក្សរ F1 រៀងរាល់ម៉ោង9យប់គេមានកម្មវិធីថ្លុកដោយម៉ារីបានអីអ្នកនៅនៅបារាំងដឹងកម្មវិធីថ្លុកហ្នឹងគឺគេយកតួអង្គអ្នកនយោបាយសំខាន់សំខាន់បូរ៉ែនសូ ដូចជាម៉ាក្រុងដូចជាម៉ារីលើប៉ែនណាដូចជាអេរិកហ្សែមួរដូចជាអ្នកនយោបាយរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីបារាំងហើយដូចបេះបិទបំពុនថាដូចគ្មានខុសទេដូចបែបបាត់ដូចតែហ្មងមនុស្សមែនទេមនុស្សសុខស្អាតមកក្រុងប៉ុន្តែសម័យឥឡូវគេយកអាចយករូបថតមកក្រុងហើយគេយករូបនឹងឲ្យទៅជាមានចលនាហ្វាយសាលបានទេតាខ្ញុំមើលតំណងទៅចុះ មកក្រុមក៏និយាយក្ប្លុកក្ប្លែងអញ្ចឹងមែនទេហាហើយដល់តែពេលនៃ Eric Zemmour និយាយនិយាយទៅហែកអាវមួយចេញ Superman បាទខ្ញុំដឹងថាអូអានេះកម្មវិធីគេយកពួកអ្នកនយោបាយមកលេងសើចបងប្អូននៅប្រទេសបារាំងរៀងរាល់ម៉ោង9យប់បងប្អូនណា បើមិនជឿម៉ោង9យប់ចន្លោះម៉ោង8កន្លះទៅម៉ោង9យប់បើកទូរទស្សន៍ TF1 អានឹងគឺដល់ម៉ោងលេងធ្លុកគេយកមកក្រុងគេមកមកក្រុងនិយាយនិយាយអញ្ចឹងទៅទៅ មិនហៅលេងក្លុកហ៎បើនៅស្រុកខ្មែរវិញបងប្អូនបាយជាប់គុកអត់មានសល់ទេប៉ុស្នឹងបិទហើយបិទហើយគេបាយយកក្បៃត្រាក់ទៀតមិនចុះបរិហាគេហោចដិននៅស្រុកបារាំងនេះគេយកប្រធានរដ្ឋដីលេងក្លុកហ្នឹងណាគេយកបេក្ខភាពទាំងបាត់ប្រឆាំងទាំងអីហ្នឹងគេនិយាយសម្ដីគេបញ្ចូលសម្លេងអាសម្លេងគេបញ្ចូលទៀតមិនសម្លេងពិតទេណាខ្ញុំខ្ញុំមើលឡើងខ្ញុំថាចំសេរីភាពໄວបើនៅស្រុកខ្មែរណាយករូបហ៊ុនសែនទៅអញ្ចឹងបើយើងដាច់ក្បាលមកពូជគ្មានគ្មានសល់អីទេមិនតែអញ្ចឹងទី1 ខ្ញុំថាកុំសូវជឿ Facebook ពេកបើកាលណាគ្មាន ប្រភពច្បាស់លាស់ប្រភពដែលអាចជឿជាក់បានណាដូចជាអាស៊ីសេរី VOA កសែតគណៈបព្វជិជនក៏អាចយកចិត្តយកជឿជាក់បានដែរប៉ុន្តែគ្រាន់តែវាប្រភពខាងអាក្រក់បើខាងល្អយើងបាត់ជឿទេប្រភពដូចថា fresh new ខាងចាប់ចងកាប់ចាក់អានឹងមែនវានិយាយប៉ិត គេថាកម្មសខាក្បត់ជាតិត្រូវចាប់ខ្លួនអានឹងមែនអេតកលដេឡាវីពិតប្រកបមែនទេប៉ុន្តែបើថាលិខិតមិត្តអ្នកអានអានឹងបោកគេឲ្យតែរឿងអាក្រក់អាក្រក់នេះអានីសាលូណាអញ្ចឹងប្រិយមិត្តទី1យើងក៏អាចសន្និដ្ឋានថា ធ្វើដោយមិនដេចទើបដឹងថាអ៊ីមែលហ្នឹងវាជាអ៊ីមែលពិតប្រាកដរបស់ហ៊ុនម៉ាណែត តើអ្នកណាទម្លាយអ៊ីមែលរបស់ហ៊ុនម៉ាណិតវាត្រូវណែផងផងអ្នកដែលអាចស្គាល់អ៊ីមែលខ្លួនឯងហើយយកអានឹង ទៅទម្លាយគឺមាន តែ មនុស្សចិត្តស្និទ្ធហើយមនុស្សចិត្តស្និទ្ធជាទូទៅអ៊ីមែលជារបាយការណ៍ជនកម្រធ្លាអញ្ចឹងដែលខ្ញុំថាវាមិនតំណងទី1ឡងនេះគឺខ្ញុំមើលទៅប្រហែលជារឿងកាត់តឬក៏រឿងប្រឌិត ពាក់ព័ន្ធជាមួយនឹងហ៊ុនម៉ាណិតទទួលលុយ30ម៉ឺនដុល្លារពី Nagavel ចំណុចទី1សម្បត្តិមីចចំណុចទី2វាមិនទំនងត្រង់ថា140,000ដុល្លារតិចណាស់បើយោងតាមកែមលៃនិង Global Witness ដែលនិយាយអំពីក្រុមគ្រួសារអាណាចក្រជំនួយ រាល់ជំនួញធំធំទាំងអស់នៅក្នុងប្រទេសកម្ពុជាម៉ៅឈៀសុទ្ធតែមានភិកហ៊ុនរបស់ក្រុមគ្រួសារត្រកូលហ៊ុនហើយភិកហ៊ុននោះចែកចេញជាពីរគឺ ទី1ទៅភ្ជុងក្បាលគេយកភិកហ៊ុនទៅពេលដែលបានចំណេញត្រូវចែកឲ្យដូចជាសោកមែនទេទី2គឺលុយខ្លួនឯងរកស៊ីអត់ផ្ទាល់ទៅជួលអ្នកណាឲ្យដើរតួជាអុកញ៉ាដើរយកដីកាយសមុទ្រ ណាលុបភ្នំលុបស្ទឹងលុបបឹងលុបទន្លេឧទាហរណ៍ថាអុកញ៉ាកអញ្ចឹងទៅរកស៊ីប៉ុន្តែគ្រាន់តែជាអ្នកស៊ីឈ្នួលកាន់លុយឲ្យគេទេ កាន់លុយឲ្យគេទេអញ្ចឹងរឿង140,000ដុល្លារវាដូចជានិយាយនឹងលើកដំកើងក្រុមគ្រួសារត្រកូលហ៊ុនពេក ដែល Naga World ឲ្យតែ140,000ដុល្លារក្នុងមួយខែអត់ត្រូវបងប្អូនបើត្រឹមលុយ140,000ដុល្លារមិនស្មើនឹងតម្លៃនាឡិកាហ៊ុនសែន3លានដុល្លារផងហ្នឹងរឿងអីហ៊ុនសែនរវាងលុយ140,000ដុល្លារនិងផលប្រយោជន៍នេះប្រជាជនស្អប់គាត់សុខចិត្តគាត់ទៅវាយក្បាល ចាត់ចងមនុស្ស8នាក់ដើម្បីការពារលុយ140,000ដុល្លារ លងសគុណធិរៈដូចអត់សូវទំនងខ្ញុំខ្លាំងចេះចំណុចទី2ខ្ញុំថាវាតិចពេកវាតិចពេកណា KCTV វត្តទំនងចំណុចទី3តាមពិតមិញខ្ញុំបាននិយាយចូលចំណុចទី3ប៉ុន្តែយើងនិយាយច្រំដែរតិចចុះបើយោងតាមកែមលៃនិង Global Witness Naga World ស្រីអូន ប្រហែលជាបើយោងតាមនេះអត្តបទមុនពេលសាបែកធ្លាញនោះម្ចាស់ភិកហ៊ុនម្នាក់ក្នុងចំណោមជនបរទេស គឺលោកជំទាវកតិព្រឹទ្ធបណ្ឌិតបុរឌីហ៊ុនសែនបើសិនជាមែនទេគាត់គឺជា ម្ចាស់ភិកហ៊ុន មានន័យថា ថៅកែណាកាគឺជាគ្រួសារតកូលហ៊ុនមែនទទួលលុយពីមិនមែនទទួលលុយពីថៅកែណាកាទេ គឺត្រកូលហ៊ុនខ្លួនឯងនឹងហើយម៉ៅឈៀដែលជាម្ចាស់ណាកានឹងតែម្ដងគ្រាន់តែអត់ចេញមកវាអាចចេះអានឹងយើងនិយាយដោយផ្អែកលើអីផ្អែកលើយោងទៅតាមណែរបាយការណ៍ Global Witness ដែលកែមលីគាត់អត្ថាធិប្បាយនៅក្នុងវចុអាស៊ីសេរី ក្រោយមកទៀតត្រូវបានគេបាញ់សម្លាប់ Global Finance បងប្អូនរាល់ចំនួនទាំងអស់សង្ឃឹមថ្ងៃស្អែកសុទ្ធតែមានភាកហ៊ុនតកល់ហ៊ុនចំណុចនេះអញ្ចឹងតែខ្ញុំថាមិនដំណងហ្នឹងបើសិនជា140,000ដុល្លារហ្នឹងអ៊ីសាយ៉ាច័ន្ទត្រីយុទ្ធវាតិចពេកវាតូចពេកហើយអ៊ីមែលហ្នឹងវាវាដូចជាធ្វើអញ្ចឹងលើកដំកើងពេកខ្ញុំថារាប់លានដុល្លារបងប្អូនហើយ បើសិនជាអ្នកនោះគឺជាម្ចាស់ភាគហ៊ុនទៅហើយវាច្រើនណាស់ណាចំណុចទី1ខ្ញុំចំណុចទី2ខ្ញុំនិយាយពីទាំងទី3យើងនិយាយអំពីទូទៅ យើងដេញតទៅទៀតសួរថានេប្រាតើនៅក្នុងប្រទេសកម្ពុជាមានតេណាកាមួយទេដែលជាភាគហ៊ុនរបស់ក្រុមគ្រួសារតកូលហ៊ុនសំណួរហ្នឹងយើងអាចឆ្លើយថាអត់ដឹងត្រូវកុសលបែកបើយើងថាមិនដឹងត្រូវមិនបើយើងដឹងមែនប៉ុន្តែបើយើងឆ្លើយថាយោងតាម ក្លុបយោងតាម3យ៉ាងយោងតាម3យ៉ាងណា Kevin Swan ទី1របាយការណ៍ Global Witness រាល់ជំនួញធំធំទាំងអស់សរុបមកជាភាគហ៊ុនរបស់គ្រូសាតកធនយោងទី2មានកាស៊ីណូមួយ នៅ ក្រុងកំពង់សោមបង្ខាំងមនុស្ស2ឆ្នាំសូនវារហូតដល់ស្លាប់ បង្ខាំងមនុស្សបយងតាមច្បាប់គឺជាការដាក់ទោសមនុស្សខុសច្បាប់ត្រូវផ្ដំទីទោសមិនត្រឹមតែបង្ខាំងមនុស្សពីឆ្នាំឯកាស៊ីណូនៅកំពង់សោមត្រូវតែថែមទាំងបណ្ដាលឲ្យមានស្លាប់មនុស្សទៀតពេលនោះខ្ញុំក៏បានលើកប្រធានបទខ្ញុំថា បើកាស៊ីណូនោះអត់ខ្សែមិនមែនជាកូនចៅឬក៏មានភិហ៊ុនគ្រួសារតកលហ៊ុនជាប់គុក អត់ដល់24ម៉ោងទេ24នាទីខ្នោះទៅដល់ភ្លាមបិទភ្លាមប៉ុន្តែបើកាលណារាល់ក្រុមហ៊ុនណាក៏ដោយ កាស៊ីណូណាក៏ដោយ ដែលមាន គ្រូសាតកុលហ៊ុនជាអ្នកកាង ឬក៏ជាអ្នកស៊ីលុយឬក៏ជាអ្នក មានភិហ៊ុន ទោះជាឃុំ10ឆ្នាំងាប់មករោងចក្រក៏អត់អីដែរយ៉ាងច្រើនគេរកឃើញថាខ្ចលកូននឹងគំលីអ៊ីវឌីឡុងតែប៉ុណ្្នឹងឯង តែយើងរកឃើញខ្ចោលកូនចប់ហើយមែនទេកូនខ្មែរបារម្ភជាតិប៉ិតរហូតមកទល់ពេលនេះតើបងប្អូនមានឃើញថាអ្នកត្រូវមានអ្នកទទួលខុសត្រូវមានអ្នកជាប់គុកហើយកាស៊ីណូនៅកំពង់សោមនឹងបាត់ទេមួយតែយើងសួរថាតើមានតែកាស៊ីណូប៉ុណ្ណឹងទេមាននៅកំពង់សោមទេចុះនៅប្រវត្តិអត់ទេហ៎ចុះនៅប៉ៃលិនអត់ទេហ៎ចុះនៅប៉ោយផែតអត់ទេហ៎ ណាអូចនៅកោះកុងអត់ទេមានច្រើនណាស់ដែលធ្វើបាបបុគ្គលិកហើយអត់មានទោសដោយសារតែអាទាំងអស់ហ្នឹងបើយោងតាមគ្រូបបវិន័យហេតុផលទី2យើងមើលឃើញជាក់ស្ដែងហើយអាហ្នឹងយើងអាចសន្និដ្ឋានណានៅក្នុងប្រទេសកម្ពុជាបងប្អូនតើមានអ្នកណាក្បាលប៉ាន់ដែកវឌ្ឍនកូនខ្មែរតើមានអ្នកណាឆ្អឹងដែកស្បែកស្ពាន់ហ៊ានធ្វើរឿងផ្ដេសផ្ដាស់នៅកម្ពុជាបើគ្មានការការពារពីហ៊ុនសែនខ្ញុំសួរបងប្អូនមើល ហ្នឹងយោងទី2ព្រោះបើគេសួរថាយើង ដឹងអត់តែទៅយោងឲ្យលឿនហ្នឹងបានយោងទី3រាល់ចំនួនរវាងកាស៊ីណូនិងបុគ្គលិកហ៊ុនសែនតែងតែការពារកាស៊ីណូហើយចាប់ចងបុគ្គលិកតែងតែដូចម៉ែនកំសេងនិយាយតំណឹងត្រូវគាត់ដកសម្ដីតាណាទេចំនួនរវាងបុគ្គលិកណាកម្មករនឹងថៅកែ បង្វែរទៅជាចំនួនរវាងកម្មករនិងអាជ្ញាធរអើយូរយូរទៅបើនិយាយចឹងវាស្មើនឹងសុំតសាច់គាត់ឆ្កត់គ្នាបងណាប៉ុន្តែវាវាធ្វើរឿងហ្នឹងវាអត់សមត្ថភាពណាហើយទៅសមត្ថភាពរំលាយចាត់តាំងនេះរំលាយកំចាត់អង្គការចាត់តាំងខ្មែរក្រហមនៅក្នុងព្រៃអស់ដែលជាកងអង្គការចាត់តាំងរដ្ឋាភិបាល មួយដ៏ធំ ប៉ុន្តែអត់មានសមត្ថភាពមែនទេទៅដោះស្រាយបញ្ហាកូនទានំកូនសុំបាយក្បែរទៅឲ្យខ្នោះលួនលៀងអាហ្នឹងបងប្អូនមើលទៅអាហ្នឹងវាខ្ញុំដឹងនិយាយថាម៉េចសមត្ថភាពមិនបាច់ដើរអួតទេបងប្អូនមើលតែប៉ុណ្្នឹងគេថា សកម្មភាពលន់លឺជាងពាក្យសម្ដីរឿងហ៊ុនសែនអួតសន្តិភាពសន្តិផលរឿងថាម៉ែឪអាដោះបញ្ហា មែនទេបីដាបីដារបស់ស្រ័យបីដាយុទ្ធសាស្ត្រយើងមើលតែរឿងចាក់បុគ្គលិក8អ្នកណាការដោះចេញផងទៅរំលាយអង្គការចាត់តាំងផ្នែកក្រមស្អីអានឹងខ្ញុំនិយាយសាមញ្ញរឿងរំលាយអង្គការចាត់តាំងផ្នែកក្រមណែចឹងយោងតាមហេតុផល3នេះនាំមកយើងទាញជាសំណួរដេញថាតើនៅក្នុងប្រទេសកម្ពុជាគ្រប់កាស៊ីណូភាគច្រើនធំធំ សុទ្ធតែមានភាគហ៊ុនហ៊ុនសែនទេចម្លើយពិតប្រាកដជាងថាអត់ដឹង ប៉ុន្តែបើសិនជាយើងយោងតាមបែបនេះ global fitness យោងតាមសកម្មភាពឃុំឃាំងស្លាប់មនុស្សអត់មានទោសនៅក្នុង ការមួយចំនួនយោងតាមរាល់ទំនាស់តែងតែចាក់បុគ្គលិកនេះដាក់គុកជួយតកែយើងអាចសន្និដ្ឋានថាអ្វីដែលលើកឡើងថាហ៊ុនសែននៅជាម្ចាស់ភាគហ៊ុននៅរាល់នាការឬក៏កាស៊ីណូទាំងអស់ជារឿងពិត អានឹងនិយមអញ្ចឹងចឹងយើងអាចទាញសន្និដ្ឋានថាដោយសារតែអញ្ចឹងហើយខនឡុងបានជាណែប្រជាជននឹងខំបោះឆ្នោតឲ្យហ៊ុនសែនអានឹងយើងថាតាមគាត់គាត់បោះឆ្នោតគាត់ថា100កៅអីបែរទៅជាមិនការពារអ្នកដែលម្ចាស់អំណាចបកគលសិលឹកឆ្នោតឲ្យខ្លួនដល់100%ភាគរយ បែរទៅកាន់ជើងអាអ្នកដែលអត់បោះឆ្នោតឲ្យទៅវាយប្រជាជនខ្លួនឯងចាប់ប្រជាជនខ្លួនឯងហើយសិតតែទៅចោតសិតតែលៀបពណ៌ម្នេះវុតដាសុទ្ធតែតូចណានៃបងប្អូនអ្នកដែលពូកែលៀបពណ៌ជាងគេនៅលើលោកគឺអាប៉តពីមុនណាម៉េចបងប្អូនបងប្អូនទៅសួរពុកម៉ែយើងមើលយើងឃ្លានណាចង់ងាប់យើងឃ្លានយើងអត់មាននឹកឃើញឬក្បត់ជាតិអីទាំងអស់ យើងទៅដកដលងលួចដក ហូបបានមួយម៉ាត់វាចាប់បានវាថាយើងនឹង CA អាមេរិកក្បត់ជាតិណាជា CA នោះស្អីគេចារកម្មសាន់គុនសៀនចារកម្មអាមេរិកចារកម្មអាមេរិកស៊ីលុយបរទេសស៊ីលុយអាមេរិកដើម្បីស៊ើបការពីខ្មែរក្រហមងប់ហើយចុះឥឡូវឥឡូវបងប្អូនគ្រាន់តែគ្នាសុំបាយស៊ីវ៉ាន់នីម៉ាត់ ទៅជាបដិវត្តពណ៌ទៅជាផ្ដួលរំលំរដ្ឋាភិបាលអាក្រក់មែនហើយហេធម្មតាបើយើងដៅតួជារដ្ឋាភិបាល យើងត្រូវតែជួយជនរងគ្រោះពីព្រោះប្រជាជនបកុលតួនាទីភារកិច្ចគេជឿជាក់លើអ្នកឯងគេរំពឹងថាអ្នកឯងនឹងជួយហើយជាទូទៅបងប្អូនមនុស្សដែលមានគុណធម៌មិនចាំបាច់រដ្ឋាភិបាល គេតែងតែជួយជនរងគ្រោះជានិច្ចម៉ារីសាហើយនេះជនរងគ្រោះមិនជួយទៅចាប់ជនរងគ្រោះណាទៅជួយចៅអានឹងយើងគ្នាចៅហានាងហឹបយុវជន សង្កាត់ផ្ទះព្រៃអញ្ចឹងចំណុចទាំងអស់នេះ បានជាខ្ញុំបូកសរុបឡើងវិញតែចេះរឿងសារបែកធ្លាយតាមអ៊ីមែលអាចជារឿងកាត់ត មិនមែនជាការពិតទេ ហើយវាដូចជាមិនត្រឹមត្រូវតតែសោះដែលនិយាយថាហ៊ុនម៉ាណិតទទួលលុយនេះពីនាការវើលពីព្រោះដោយដែលខ្ញុំបានលើកកន្លងមកថាវាតិចពេកពីព្រោះទី1វាតិចពេកពីព្រោះទី2បើយោងតាម Global Witness គឺហ៊ុនសែនគ្រប់គ្រងជំនួយទាំងអស់គាត់អាចជាម្ចាស់ភាគហ៊ុននៅក្នុង Nagawel បើអញ្ចឹងណាការវល់មិនប៉ុណ្្នឹងទេឃើញទេទី3មិនមែនត្រឹមតែណាការវល់ទេដែលទំនងជាហ៊ុនសែនមានភិកហ៊ុន អាចច្រើនជាងនឹងអញ្ចឹងហើយបានជា បើកណារបបហ៊ុនសែនណាទៅជារបបនឹងទៅជារបបដែលលបែងទៅហើយ ការពីលបែងទៅហើយអានឹងវាអត់មានប្រជាជនណាដែលរស់បានសុខទេមែនទេ យើងមិនអាចទៅបើនឹងជា strike អីណាជួយឥឡូវប្រជាជនយើងដឹងស្រីអីណាជួយតាំងខ្ញុំតាំងគេបងប្អូនណាប្រជាជន ពីដែលមានបញ្ហាវាអស់រោអ្នកជួយ វាត្រឹមមានត្រឹមហ៊ុនសែនហ្នឹងឯងជួយ បានហើយចុះបើស្រីទៅហ៊ុនសែនចាប់ដាក់គុកអីណាយើងធ្វើម៉េចអានឹងខ្ញុំសួរបងប្អូនដែលវាផ្សំនៅក្នុងនេះក្នុងបងប្អូនមានទៅពឹងពីណាក្រៅពីហ៊ុនសែនខ្លាំងជាងគេអើបងប្អូនទៅពឹងហ៊ុនសែនហ៊ុនសែនចាប់ដាក់គុកអានឹងដូចខ្ញុំនិយាយរឿងដែលសៀមសុភ័ក្ររឿងបើអិនស៊ីមន វងមន់វាក្តៅកាហាយកើតទុកមិនសុខចិត្តនឹងមនុស្សឆាស៊ីស្ងោស៊ីពេកថ្ងៃមួយវាប្រជុំគ្នាស្ដាច់មន់វាថាតោះយើងទៅប្តឹងប្រអិនកូនចៅមន់ឯកភាពស្ដាច់មន់ក៏ធ្វើដំណើរឡើងទៅឋានប្រអិនសូនីលៀនគ្រាន់តែគោះទ្វារប្រអិនបើកទ្វារប្រងថ្វាយអង្គមឃើញប្រអិនខំផ្លូវមន់ហើយមន់ស្ងោនៅលើតុប្រអិន ពេលនោះមន់ក៏ក្រាបថ្វាយបង្គំប្រអិនត្រឡប់មកវិញប្រអិនសួរថាហេមិនស្ដេចមន់មិនទាន់បានប្តឹងផ្ដល់និយាយស្អីផងត្រឡប់ទៅវិញអត់ទេខ្ញុំណែខ្ញុំកណាថ្លៃពិសេសសូមក្រាបថ្វាយបង្គំលាប្រអិនទៅវិញហើយអាទៅនិយាយពីស្អីបើប្រអិនស៊ីមន់ណាប៉ានស៊ីម៉ុនអានេះកំពូលលៀបពណ៌ម៉ែវលៀបពណ៌អាណិតគ្នាផងបងប្អូនគ្នាមានកូន គ្នាមានគ្រួសារ គ្នាមានឪពុកម្ដាយដើម្បីចិញ្ចឹមហើយទៅទៅទម្លាក់ហ៊ុនសែនបានប្រយោជន៍ស្អីបុគ្គលិកនាការទៅទម្លាក់ហ៊ុនសែនបានប្រយោជន៍អីវាដូចជាហួសហេតុពេកមានអាខ្លះវាទៅទៅសេះតែងសក្តីអាចគោនឹងទៅ ជាព្រះបងប្អូនសរសេរតែងសក្តីវាទៅជាអាចជលៀននឹងទៅជាដុំពេជ្រវាហោហែតពេកបងប្អូននេះអារឿងនឹងហើយដែលគណៈបកប្រជាជនមិនអាចបោះឆ្នោតបានណា ត្រូវតែប្លន់មូលហេតុអីហើយចុះបើចរិតអញ្ចឹងអញ្ចឹងអីវ៉ាន់បោះឆ្នោតទៅប្រជាជនទៅនិយាយរឿងអីឥឡូវយើងយើងសួរមើលមែនទេបើអាពតជាគ្នាបារៃនឹង Peter តុកតុក driver ម៉ៅម៉ៅខ្មៅស្រែអាពតដកដលងក្បត់ជាតិស៊ីលុយអាមេរិក CA បើហ៊ុនសែននឹងគ្នាសុំបាយស៊ីក្បត់ជាតិដែរនឹងនិយាយថាម៉េចមើលណាអានឹងហើយបងប្អូនបើចង់រកអ្នកលៀបពណ៌មិនបាច់ទៅមើលអាណាទេមើលតែអាពតហើយនឹងហ៊ុនសែនទៅបានហើយមែនទេឃ្លានដូចគ្នា អាមួយឃ្លានដាច់បាយងាប់ដកដលងយកទៅវាយចោលណាដបងចប់ក្បត់ជាតិហ៊ុនសែនគ្នាឃ្លានអត់លុយចិញ្ចឹមគ្រួសារសូមគាត់ជួយឥឡូវខ្ញុំសួរតាចេះយើងសួរទៅគណៈបព្វជិនណាប្រតិជនអើបើមិនទៅឲ្យហ៊ុនសែនជួយបើមិនទៅឲ្យអាញាធរជួយតើគ្នាឲ្យនរណា ជួយមកឲ្យសំស៊ីជួយគ្នាមិនទៅលើកសុំទៅសំស៊ីជួយណាមកឲ្យសូនតារាជួយតែខ្ញុំជួយរឿងអីមកខ្ញុំមិនមែនកាន់រត់ផងណាជាងឡានស្ទួយ ដល់ទៅពេលយូរយូរទៅវាសាហាវពេកបងប្អូនវាវាទៅជាអាពោតវាដើរវាដើរលៀបពណ៌បដិញគ្នាហ្មងបតិមគ្នាហ្មងព្រៃចម្រិត share វារត់កាន់ព្រៃចម្រិតតៃទៀតស្រិនកុងណាសម្ដេចធរធិបតីទូរទស្សន៍សូនតារាឆាប់សៀងហៃស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កម្រិត បាទផាណាកូនខ្មែរនិងស្វ័យរៀបរួមចិត្តប្រធានបទទី2បាទ បាទតិចបន្តិចប្រិយមិត្តសុំទោសបាទសុំសុំទោសរកกระดาษបន្តិចអាប្រធានបទទី2នេះបាទបងប្អូនចង់ដឹងហើយមើលមានបងប្អូនយើងកន្លែងហ្នឹងចង់ដឹងច្រើនណាស់ ហ៊ុនសែនណាចត់បាយស្លាស់ដៃធីងលេងមកក្បាច់នេះហ៊ុនសែនចាស់ដៃនេះស្លាស់ដៃធីងបងប្អូនច្បាស់យើងរឿងអីលោកគ្រូយោងយោងប្រាក់សកុនរដ្ឋមន្ត្រី ក្រសួងការបរទេសនៃរបបហ៊ុនសែន ដែលបានថ្លែងថាវត្តមានហ៊ុនសែននៅភូមិមាសបាតកម្មណានឹងមតិជាតិអន្តរជាតិគឺលមមមកចត់បាយហើយសារដ៏ខ្លីរបស់ប្រាក់សខុនទេពវណ្ណីវណ្ណីត្រូវបានណាសេងឡៃស្ទឹងត្រែង ម៉ែនកំសេងកាត់យក មកបន្ថែមឲ្យខ្លីកុំឲ្យវែងពេកខ្ញុំមើលហើយខ្ញុំអានេះម៉ែនកំសេងក៏ចូលមកបន្ថែមតែនេះទៀតនេះចិត្តតែឥឡូវបងប្អូនតើហ៊ុនសែនឆ្លាស់ដៃធេងលេងមកក្បាច់នឹងរឿងអីទេបងប្អូនណាបើយោងតាមប្រាក់សខុន គឺហ៊ុនសែនទទួលភាពអាម៉ាស់ ដូចដើរលិចពងនៅភូមិនិងលើឆាកអន្តរជាតិទោះជាបកបកសកលក៏និយាយថា ជាជំហានជោគជ័យអានឹងគឺជាភាសាការទូតនិងលើកទឹកចិត្តខ្លួនឯងធម្មតាមនុស្សវាមិនដែលបង្អាក់ខ្លួនឯងទេត្រូវតែថាអញ្ចឹងហើយហេងវណ្ណាហេតុអីបងប្អូនហ៊ុនសែនទៅនឹងគឺគម្រប់កិច្ចទេដើម្បីកម្រិតខ្មាស់មាត់ទី1ទី2 បងប្អូនមើលមើលឃើញប្រធានាធិបតីឥណ្ឌូនេស៊ីសោកចំអកហ៊ុនសែនយ៉ាងម៉េចណាប្រធានាធិបតីឥណ្ឌូនេស៊ីគេនិយាយបែបសិលធម៌គេនិយាយបែបអ្នកចេះដឹងបញ្ញវន្តអត់មាន ជាប្រចោលហ៊ុនសែនទេ គេនិយាយអំពីកុំសង្ស៊ីការឯកភាពនៅក្នុងអាស៊ាន សូនីលៀនដែលអាចឈានទៅរកដំណោះស្រាយបាននឹងមិនបានអាស្រ័យទៅលើការឯកភាពគាត់ចង់និយាយថា បើសិនជាឥណ្ឌូនេស៊ីអត់ឯកភាពក៏បាន ដែរភាសាការទូតឬក៏ម៉ាឡេស៊ីប្រ៊ុយណេណា ប្រទេសដទៃទៀតមិនឯកភាពក៏បានដែរក៏ហ៊ុនសែនព្រាំងដែរសារនេះបើយើងនិយាយការទូតគេចង់បដៅហ៊ុនសែនថាអាស៊ានមិនអាចធ្វើតាម ចិត្តហ៊ុនសែនដូចដែលហ៊ុនសែនធ្វើតាមចិត្តដូចនៅកម្ពុជាបានទេអានឹងជាសាររបស់ប្រធានាធិបតីឥណ្ឌូនេស៊ីបើយើងនិយាយខ្លីចេះអញ្ចឹងអានឹងហ៊ុនសែនឆ្លាស់ដៃធេងបងប្អូនឆ្លាស់ដៃធេងចប់បាយ ភាសាចត់បាយនឹងទីច្រឡំថាសូនរាលៀបពណ៌បងប្អូនចេះតែនិយាយគណៈបរិជនខ្ញុំថាតាម ទៅមើលណែម៉ែនកំសែងគាត់កាត់ខ្លីបើទៅមើលអាសម្ភារនឹងវិញទៅមើលណែទំព័រ Facebook ម៉ែនកំសែងទៅគាត់សរសេរលឿននឹងទៀតគាត់សារភាពហ្មងចប់បាយបងប្អូនហើយបើយើងនិយាយអំពីប្រាក់សខុនគាត់និយាយត្រឹមណាចិត្តរីមិនប្រែស្រីម៉ែតបតកម្មឯង គាត់អត់បាននិយាយរៀបរាប់អំពីការដុតរូបហ៊ុនសែនជួនរូបហ៊ុនសែនខមមិនចូលហ៊ុនសែនកាំង Facebook ហ៊ុនសែនខំមែនទេហើយប្រាក់សិខុនគាត់និយាយនេះណាគាត់ទំនងជារឿងចិត្តសាស្ត្រមួយបងប្អូនប៉ាហេងមើលឲ្យជ្រៅយើងត្រូវដឹងថាតើប្រាក់សិខុនជានរណា សាណាម៉ៅប្រសគុណជាអ្នកដែលហ៊ុនសែនតែងតាំងឲ្យធ្វើបេសកៈណាបេសកជនពិសេសដោះស្រាយវិបត្តិនៅភូមាបើអញ្ចឹងមានន័យថារៀងរាល់នាទីរៀងរាល់ម៉ោងពាក្យរបស់ ប្រាក់សខុន គឺជាពាក្យរបស់ហ៊ុនសែនមានតែប្រាក់សខុនម្នាក់គត់ដកពីហ៊ុនម៉ាណែតកេងក្រៅហ៊ុនម៉ាណែតជាកូនដែលយល់ ពីអារម្មណ៍របស់ហ៊ុនសែនជាងនរណានរណា ទាំងអស់នៅក្នុងកិច្ចការបរទេសបើអញ្ចឹងមានន័យថាចេះមិនស្រួលណាប្រាក់សខុនណាដែលគាត់ប្រើពាក្យចំបាយហ្នឹងរឈានចូលទៅដល់ហ៊ុនសែនណាបិទខមមិន Facebook ពីព្រោះទ្រាំលែងបានហ្នឹង មិនស្រួលខ្ចោតគោមិនស្រួលគាត់ច្បាច់ជើងបងប្អូនអូតែហេសូនរ៉ានិយាយមិនពិតខ្ញុំក៏មិនដឹងដែរបរ៉ែនសូខ្ញុំខ្ញុំក៏អត់ដឹងដែរប៉ុន្តែបើយោងតាមសម្ដីរបស់ប្រាក់សិខុនហើយបើយើងមើលមិនឃើញយើងមិនដឹងពិតមិនពិតពិតមិនពិតកាលណាយើងមើលអត់ឃើញវាអាស្រ័យលើហេតុផលយើងគ្រាន់តែយោងលើ3ចំណុចទៅប៉ុណ្ណាដែលខ្ញុំថាឆ្លាស់ដៃធានយោងទី1សម្ដីប្រាក់សិខុន អាចហ៊ុនសែនគាត់ខ្ចោលកមិនស្រួលនឹងមិនដឹងដាក់ឆ្នាំប្រមាណក្របតម្រាំតែដាក់ឲ្យនេះប្រាក់សកលនឹងផ្ទះពីបីដៃផ្ទះនេះផ្ទះស្មាផ្ទះឲ្យវាភ្ញាក់សម្ដេចសម្ដេចសម្ដេចអឺអឺមកយាយខុនមើល Facebook នឹងដល់ណាហើយព្រោះសម្បែកគាត់និយាយចឹងដែរគាត់និយាយតាំងតាំងខ្ញុំអត់ដូចគាត់ទេ ប្រាក់សកលទៅសម្ដេច admin block ហើយទៅ block ឈ្នះសម្ដេចមិនចឹងគាត់តែចេញភ្លាមបាន5នាទីលេងកងទ័ពប្រជាជនភូមានឹងចូលជន់រូបសម្ដេចនិយាយថាសូមសម្ដេចបានទៅកាន់បរិនិព្វានអើគេលុបគេ block ហើយវាខមមិនមិនបានថា block នឹងហើយ ប៉ុន្តែអ្នកលេង Facebook ហ្នឹងគេចូលទៅទាន់គេនាំគ្នាថតអា screen សម្ដេចហ្នឹងយកបង្ហោះពេញហ្នឹងយកលើធ្វើម៉េចដឹងធ្វើម៉េចសម្ដេចណាបើគេថត screen បង្ហោះពេញហ្នឹងហើយចិត្តជលសាផានីលឹមបងប្អូនណាអ្នកណាជឿខ្ញុំមិនជឿណាមិនស្រួលសម្ដេចខ្យល់កោហើយបងប្អូនទៅបើកនៅស្រុកខ្មែរគេមានជំនឿកោខ្យល់មិនស្រួលបើក ក្នុង ទ្រូងសម្ដេចសិតតែសេនកោខ្យល់ទេចត់បាយ ស្រឡះដៃឆឹងហ្មងទៅភូមិមាលើកនេះបងប្អូនណាហើយអានឹងបើសិនណាបងប្អូនណាខ្ញុំនិយាយរឿងនេះមួយបងប្អូនតែនិយាយថាចំសូនតារាបច្ចេញបញ្ចូលឈឹមស៊ីណាឬក៏សូនតារានិយាយអីចឹងទៅក្រោយតែពេលនិយាយហើយ បងប្អូនគិតថាអានឹងមិនពិតទេអានឹងដូចគេមានថាទស្សនវិទូទស្សនវិទូអ្នកប្រាជ្ញណាខ្ញុំមិនអ្នកប្រាជ្ញទេខ្ញុំនិយាយរឿងទស្សនវិទូឯងគេមើលឃើញមុនយើងពួកបញ្ញាភ្លឺគេនិយាយទៅគេថាឈួតគ្រប់គ្នា ប៉ុន្តែស្រាប់តែមួយខែក្រោយមកមួយឆ្នាំក្រោយមករឿងហ្នឹងវាកើតដូចអាម្នាក់នឹងនិយាយមែនដូចអាម្នាក់នឹងនិយាយមែនមុនចាំបានទេវណ្ណៈក្រុមកំពតតារា NH ពាក្យសូនរានិយាយបែបរាប់បែបជា2 3ឆ្នាំហ្នឹងបើហេមិនថា2 3ឆ្នាំចុះចាប់តាំងពីគេរំលាយគណៈបកសង្គ្រោះជាតិរឿនដារ៉ូអ្នកណាចាំបានតែខ្ញុំនិយាយថាបើ កម្ពុជាមានច្បាប់ស្ដោះទឹកមាត់ដាក់ហ៊ុនសែនអត់ជាប់គុក ហ៊ុនសែនកប់ទឹកមាត់ប្រជាជននឹងឯងហើយបងប្អូនគិតវាសោចសោចសោចហើយគណៈបកប្រជាជនគេថាឯងណាសម្បត្តិទឹមនិយាយលៀបពួរនិយាយអត់ពិតនិយាយនឹងឲ្យតែគេសោចបងប្អូនណាចាំសម្ដីសនរាបើសម្រាប់ប្រជាជន កម្ពុជានិងគណៈបកសង្គ្រោះជាតិខ្ញុំគឺជាជនកប៉ិកកប៉ុកអង្គកប៉ុងជាអ្នកបំរើដាច់ថ្លៃ មកបោពាប៉ុន្តែបើសម្រាប់គណៈបកប្រជាជនសូនរាមនុស្សទេពភ្នែកទឹកមើលឃើញណាបងប្អូនដូចខ្ញុំនិយាយអញ្ចឹងបងប្អូនតែមួយខែឡើងបើមិនមួយខែមួយឆ្នាំពិតក្រោយមកឥឡូវនេះបញ្ជាក់ថារឿងនឹងវាពិតដោយសារអីចុះជនជាតិភូមិព្រួតជេហ៊ុនសែនបងប្អូនគិតមើលមើលភ្លុកຕົកភ្លុកដីរហូតតទៅបិទខមមិនគឹមលីអ៊ីវសេនាកូនខ្មែរបិទខមមិនមកជ្រឿឆ្មារ៉ូក្រាត អានឹងវាស្របទៅនឹងសម្ដីសូនតារាដែលនិយាយប្រមាណហ្នឹងបងប្អូនអត់ចាប់អារម្មណ៍ថានៅក្នុងប្រទេសកម្ពុជាណាបើសិនជាមានច្បាប់ស្ដោះទឹកមាត់ដាក់ហ៊ុនសែនជាប់គុកហ៊ុនសែនហែលទឹកមាត់ប្រជាជនរួចទេគេខ្ពើមណាស់ហើយប៉ុណ្ណេះថ្ងៃនេះខ្ញុំសេកាត់កាត់អត្ថបទមួយខ្លីភ្ជាប់ដោយសារនឹងផ្លូវទៅនឹងបងប្អូនមែនទេគេថាលោកគ្រូអើយសម្ដេចគ្រាន់តែបើកមកប្រើមក ភូមិមាជើឲ្យលបិទខមមិនលកាំង Facebook ផ្ទុះ Facebook សង្គ្រាម Facebook ខ្ញុំថាប៉ណ្ណឹងអត់ប៉ណ្ណឹងអេអត់ទាន់គ្រប់គ្រាន់ទេម៉ៅសុកជាខ្មែរជេរច្រើនជាងនឹងគាត់ថាអត់ទេលោកគ្រូមានទេខ្ញុំឃើញថាពួកតត្រោពើមហ្នឹងខ្ញុំក៏លើករឿងអានស្ដោះទឹកមាត់ហ្នឹងហើយខ្ញុំក៏នឹកថាអូមែនខ្ញុំថាប៉ូលីសបើសិនជាហ៊ុនសែនណាបើកឲ្យកូនខ្មែរខមមិន ហើយជេហ៊ុនសែនអត់ជាប់គុកដោយភូមាអ្នកដែលជេហ៊ុនសែនច្រើនជាងគេ មិនមែនភូមាទេសួសកៃឡារិន គឺប្រជាជនខ្មែរនៅក្នុងអត្តបទខ្ញុំហ្នឹងខ្ញុំថាបើមិនជឿហ៊ានសាកមើលល្អអត់ហ៊ានសាកមើលទេបងប្អូនមិនបាច់ថាឥឡូវទំព័រ Facebook របស់ខ្ញុំរាល់មតិខមមិនទាំងអស់ជេរក៏ដោយ នឹងមិនត្រូវបានចាត់ដាក់គុកចោតប្រកាន់លៀបពណ៌ញញុំៗទាំងអស់បងប្អូនភូមិមាប្រហែល15នាទី ខ្មែរណាហ៊ុនសែនផុសតាមនាទីហ្នឹងណែមេងហុងមេងហុកអ៊ីវអង្គុយប្លុករីអាចងាប់គាត់ធាត់ទេតោះនឹងគេមានសិទ្ធិប្លុកតាពីអសរោះពីអសលធនហ្នឹងហើយខ្ញុំប្រាប់ថាជឿមិនជឿខ្ញុំអត់ដឹងប៉ុន្តែបើគណៈបកបើសម្ដេចហ៊ានណែ មិនជឿសាកមើលអ្នកដែលជាហ៊ុនសែនច្រើន គឺប្រជា ជន កម្ពុជា គេឈឺចាប់គេក្តៅក្រហាយណាស់តុកកតារៀលប៉ុន្តែដោយសារតែកម្ពុជានឹងណាជេហ៊ុនសែនទៅជាប់គុកដល់ភូមិជេអត់អីមិនចឹងហ៊ុនសែនវាយបានម្នាក់អន់ម្នាក់ខ្លាំងណាបើខ្លាំងមិនក៏មិនទៅចាក់ភូមិនឹងមិនទៅ នេះប្តឹងទៅតឡាការអ៊ុំមីងលៀងនឹងថាប្រជាជនភូមិប្រមាណលានអ្នកនឹងជេរសម្ដេចអារម្មណ៍វឿនអារម្មណ៍វឿននេះពីបាត់បរិហាគេទៅអត់ហើយដល់ខ្ញុំលើកតែនេះមកភ្ជាប់រឿងប្រាក់សកុនមកផងពេលណាដែលខ្ញុំនិយាយសារមួយចំនួន ដែលវាជ្រៅបងប្អូនគិតថាវាមិនអាចពិតប៉ុន្តែវាពិតទេតើ ឧទាហរណ៍ដូចជាប្រាក់សខុនគាត់និយាយរឿងចប់បាយហ្នឹងប្រហែលជាគាត់នៅចិត្តហ៊ុនសែនហ្នឹងហ៊ុនសែនមិនដឹងជាបង្ហាញឯខ្លះតាមទៅណាមិនដឹងជាបង្ហាញអំពីអាការៈមូណូអាការៈកុសខ្យល់ឯយ៉ាងណាខ្លះហើយរឿងនេះជារឿងពិតណាបងប្អូនឥឡូវមុននឹងបញ្ចប់ខ្ញុំនឹងបង្ហាញហេតុផល2 3ចំណុចនេះរឿងហ៊ុនសែនឆ្លាស់ដៃធេងដូចតទៅទី1លីវីទូ យោងតាមប្រាក់សខុនមកយើងថាតាមប្រាក់សខុនមិនមែនសន្តរាថាទេម៉ែកំសែងចេះរនឹកកាត់រឿងល្អណាស់ម៉ែកំសែងកាត់ចេះរនឹកកាត់អាវីដេអូខ្លីៗមកនិយាយមួយម៉ាច់ហ្នឹងគ្រប់គ្រាន់ហ្មងសន្និសិទខ្សែទេណាបងណាហើយគណៈបច្ចុប្បន្នមានហ៊ានផ្សាយទេអាហ្នឹងមាននេះមិនសូវកាត់ចោលបាត់ហើយបកាច់យកនេះគាត់និយាយអត់ដឹងអី ទី1ឆ្លាស់ដៃទៅទេនឹងគឺមន្ត្រីក្រមលោកដាច់ជើងចាត់បាយទី2មែនទេបានកិច្ចព្រមព្រៀងឈប់បាញ់មួយដែលមីងងលៀងខ្ញុំអសេអត្តបទកាពីម្សិលមិញគ្រឿងអានេះប្រធានបាសិលមិញបាញ់ជាមួយពលរដ្ឋភូមិមកចុះកិច្ចសន្យាឈប់បាញ់ជាមួយហ៊ុនសែន អញ្ចឹងអាសេចក្តីថ្លែងការណ៍ហ្នឹងគេហៅថាអាចគោឆាខ្ញីចាំសុផុតឬក៏គ្រាន់តែជាណាអក្សរដែលអ៊ុងមីងលៀងលេងសោតជាមួយហ៊ុនសែនដើម្បីកុំឲ្យទៅនឹងវាអត់មានកដាស់ស្នាមអីវាអត់ប្រយោជន៍ក៏លេងកប៉ិលិចឲ្យសម្រេចតាមបំណងហ៊ុនសែនដែលដើរតួធ្វើជាត្រឹមត្រូវនឹងសម្បើមទៅតែប៉ុណ្ណេះ ហ៎ចំណុចទី3ខ្លះគឺថាហ៊ុនសែនទៅនឹងណាមកវិញបានតែចានមួយទេអើមិនចានណាបីចានមួយសុខចិត្តទៅឲ្យគេជេរបចៅពេញពិភពលោក អានឹងមិនឆ្លាស់ដៃទេចំណុចទី4ហ៊ុនសែនបានអីបានគៀង Facebook សំភាពហ៊ុនសែនបានអី បានគេជេរបចោពេញ Facebook ហ៊ុនសែនបានអីបានចត់បាយថាមិញហ្នឹងអានេះសិស្សសាលាដៃធៀងមកដល់ផ្ទះសម្ដេចទៅណា ទៅវាយកូនគោលប៉ុន្តែអាវាយកូនគោលនេះណាបើសម្រាប់ខ្ញុំខ្ញុំជឿថាតំណងជារូបភាពចាស់ចាស់ពីព្រោះបើយោងតាមរូបមន្តហ៊ុនបូកសែនស្មើគម្រាមបោកបោកអ្វីអ្វីដែលហ៊ុនសែនឃើញឲ្យយើងឃើញគឺជារបស់ខ្លាំងខ្លាយហើយបើកាលណាសម្ដេច បង្ហាញរូបភាពហាត់ប្រាណលេងកីឡា បញ្ជាក់ថាសម្ដេចចៅខេត កំពុងតែសម្រាប់ព្យាបាលនៅលើក្រែឬក្នុងមន្ទីរពេទ្យអញ្ចឹងខ្ញុំអត់តដឹងទេប៉ុន្តែបងប្អូនរូបភាពវាបាន បញ្ជាក់ឲ្យអូឡែនអូរី ថាហ៊ុនសែនណាស្លាស់ដៃទៅទេស្លាស់ចុងក្រោយ ត្រូវបានឥណ្ឌូនេស៊ីនិងអាស៊ានណា គេអត់និយាយរហើយលទ្ធផលបងប្អូនមានតែពីរដូចខ្ញុំនិយាយកាលពីម្សិលមិញដើម្បីដឹងថាហ៊ុនសែនជោគជ័យឬមិនជោគជ័យទី1គឺប្រតិកម្មប្រជាពលរដ្ឋទី2គឺប្រតិកម្មរបស់អាស៊ានតើពលរដ្ឋប្រតិកម្មយ៉ាងម៉េចប្រតិកម្មដេញជេរបចៅហ៊ុនសែនបិទ Facebook អាចុះអាស៊ានអាស៊ានគេសោចចំអកគេថាហ៊ុនសែននឹងយកចង់ដឹកនាំអាស៊ានធ្វើដូចប្រទេសកម្ពុជាមួយ មួយទៀតមកដល់តំណេះមានណេះ ប្រិយមិត្ត CBP ម្នាក់កាលពីខ្ញុំម្សិលមិញខ្ញុំនិយាយរឿងអស់សំណោចមួយពងមីងលៀងបាញ់គ្នាជាមួយពលរដ្ឋភូមាប៉ុន្តែមកចុះកិច្ចសន្យាជុំបាញ់ជាមួយហ៊ុនសែនណាហ៊ុនសែនមកបាញ់មួយអ៊ុំមីឡាំងណាណាប្រំប្រៃអាមេរិកនេះក៏ពេលនោះស្រាប់តែមិត្ត CPP ម្នាក់ចឹងបានសំគ្រប់គ្រងគណៈបកប្រជាជនអត់ខុសមែនមែនទេគាត់ថាអីឯងនិយាយនឹងមិនត្រូវទេ រឿងអីបានជាមិនអាចចុះកិច្ចព្រមព្រៀងណាជាមួយសម្ដេចបាន សម្រាប់ស្រីអឺលូននគរភ្នំពីព្រោះការពីប្រទេសកម្ពុជាចុះកិច្ចព្រមព្រៀងឈប់បាញ់មិនមែនចុះនៅកម្ពុជាណាចុះនៅ បារាំងនៅប៉ារីដែរតារឿងអីបានជាកិច្ចព្រមព្រៀងឈប់ជាមួយបារាំងនៅប៉ារីរឿងអីបានជាកិច្ចព្រមព្រៀងឈប់បាញ់រវាងភូមិមានិងប្រជាជនភូមិមាមិនអាចចុះនៅប្រទេសភូមិមាជាមួយសម្ដេចបានខ្ញុំថាអានឹងសំគាល់ប្រុសគណៈបព្វជិជនមែនបែរ កាលខ្ញុំមិនភ្លឺចោះឲ្យគ្នាដឹងមកពីគ្នាមិនមិនដឹងគ្នាមិនដឹងមិនមែនជាកំហុសទេប៉ុន្តែអត់ដឹងហើយនៅតែអត់ទទួលធៀបអានឹងឈួតរឿងចោះកិច្ចឈប់បាញ់កម្ពុជា នៅប្រទេសណាក៏ដោយ នៅប្រទេសថៃក៏ដោយ នៅប្រទេសនៅហ្វីលីពីនក៏ដោយនៅប្រទេសបារាំងក៏ដោយគឺគេហៅភាគីទាំងសងខាងទៅអង្គុយតុចរចាហើយភាគីទាំងសងខាងនឹងចុះណែ ឯចំណែកប្រទេសបារាំង និងប្រទេសអីហ្នឹងវាគ្រាន់តែជាសាក់សីទេឧទាហរណ៍វិញយើងចុះនៅឥណ្ឌូនេស៊ីឥណ្ឌូនេស៊ីគ្រាន់តែជាសាក់សីជាអាញាកដាលចុះតលេខានេះឬក៏សាក់សីមានប្រមាណប្រទេសដែលទទួលស្គាល់ណាមានប្រមាណមហាអំណាចអីចឹងទៅជាសាក់សីតើឧទាហរណ៍ថាកម្ពុជាចុះបត់ឈប់បាញ់នៅទីក្រុងប៉ារីតែក្នុងនោះវាមានប្រមាណវាមាន4ភាគីទី1រដ្ឋាភិបាលហ៊ុនសែនទីវាមានភាគីណា ពីរភាគីចុះគឺរដ្ឋាភិបាលត្រីភាគីនិងរដ្ឋាភិបាលរបបហ៊ុនសែនប៉ុន្តែត្រីភាគីវាមានជា3វាបែងចែកជា3មែនទេគឺវាមានភាគីសឿនសានភាគីហ៊ុនសែនពេជ្រនិងភាគីខ្មែរក្រហមហើយចំណែកភាគីហ៊ុនសែនមួយទៀត4បងប្អូនដឹងនៅកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីណាចាន់ក្តិបអ្នកដែលចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីហ្នឹងមានប្រមាណអ្នកទេមែនទេដូចជាតាមខ្ញុំចាំដូចជាមាន12អ្នក តាមខ្ញុំចាំមាន12នាក់12នាក់ហ្នឹងណាបខោបងប្អូនជួយប្រាប់ផងបាទមកពីគណៈបកប្រជាជន6នាក់មកពីគណៈបកប្រជាជន6នាក់មានហ៊ុនសែនមានចោមប្រសិទ្ធមែនទេដោយសព្វសាយមានប្រាក់សកលផងក៏មិនដឹងមែនទេមានអីចឹងទៅមកមានដិតបន្ទីប្រធានខ្ញុំចាំត្រុសត្រុសចុះមកពីខាងប៉ុលពតមាន ប្រមាណមាន2នាក់ទី1 Q support ខ្ញុំចាំមែនទេមកពីខាងហ៊ុនសិនពេជ្រមានប្រមាណ2នាក់ដែរ មកពីខាងសឿនសានមានប្រហែល2នាក់បងប្អូនឆ្ងល់ណាស់ហេតុអីបានជាមកពីខាងហ្វុនសំពេច2សឿនសាន2ប៉ុលពត2ពីព្រោះ3ហ្នឹងផ្គុំចូលគ្នាដល់វាគ្រប់6ហើយខាងអានេះគេហៅថាគ្រប់ភាគីធម្មតា វាអត់សំខាន់ថាខ្មែរអង្គរស្រីណា វាចុះហត្ថលេខានៅប្រទេសណាទេសត្វសារុរៈសំខាន់គឺវាភាគីនឹងគេឯកភាពឯចំណែកសម័យប្រទេសគ្រាន់តែជាអ្នកសម្របសម្រួលគាត់ជាអ្នកផោះតាំងគាត់ជាអាជ្ញាកណ្ដាលទេតែថានៅឥណ្ឌូនេស៊ីឥណ្ឌូនេស៊ីគាត់ជាអ្នកសម្របសម្រួលអាជ្ញាកណ្ដាលនៅហ្វីលីពីនហ្វីលីពីនគាត់ជាអ្នកសម្របសម្រួលអាជ្ញាកណ្ដាលនៅប៉ារីបារាំងគាត់ជាអ្នកសម្របសម្រួលអាជ្ញាកណ្ដាលតែភាគីទាំងអស់គេទៅមកគ្នាចានេះទៅម្នាក់ឯងនឹងនឹងចោះតលេខាជាមួយហ៊ុនសែនអត់ត្រូវ ចុះតលេខាជាមួយហ៊ុនសែនហើយនេះហើយយកភៀកគីខាងនោះណាភៀកគីនៅនោះណាកំពុងតែបកៃក្របបែកកំពុងតែរមមុខហ៊ុនសែនណាកំពុងតែជន់រូបហ៊ុនសែនណាកុំថាឡើយដល់ទៅណែជួបហ៊ុនសែនផ្ទាល់ស្បែ Facebook ហ៊ុនសែននេះហ្នឹងហេមគីមឡាយធូសឹមសខុនហ៊ុនសែនបិទគាំង Facebook បាត់ហើយហ្នឹងអាហ្នឹងឯងខ្ញុំហៅឈួតអាហ្នឹងហៅថាស្លាស់ដៃធេងអាហ្នឹងបានអីមកវិញបានអាចគោឆាខ្ញីនិយាយដាក់សក់ ឥឡូវយើងមិនពី10នាក់ពី10នាក់6នាក់ខាងគណៈបព្វជិជន6ពី6នាក់ខាងរដ្ឋាភិបាលត្រីវិគីមែនទេរដ្ឋាភិបាលត្រីវិគីមកពីសឿនសាន2មកពីហ៊ុនសុពេច2មកពីប៉ុលពត2ខាងហ៊ុនសែន6ខ្ញុំអត់ដឹងពីណាខ្លះប៉ុន្តែខ្ញុំចាំបានវា3 4នាក់ទី1បាយហ៊ុនសែនទី2ចោមប្រសិទ្ធទី3ដឹកបន្ទី ទី4បាយជាប្រាក់សិខុនដឹងហៅណាំហុងទី5បាទម្នាក់ទៀតអត់ដឹងពីណាចន្លោះហ្នឹងបងប្អូនជួយបន្ថែមអញ្ចឹង ណាខ្ញុំនិយាយនេះបំភ្លឺទៅគណៈបកប្រជាជនគេថាកើតពីខ្ញុំនិយាយម្សិលមិញគេថាអង្គមីលឹងធ្វើបាត់បាញ់គ្នាជាមួយប្រជារដ្ឋភូមិមកចកចុះកិច្ចសន្យាជប់បាញ់ជាមួយហ៊ុនសែនអាហ្នឹងបើគេហៅថាម៉េចស្រាប់គណៈបកជនគេថាអីចុះកម្ពុជាចុះបាត់ជប់បាញ់គ្នានៅក្រៅប្រទេសដែរតើខ្ញុំថាហ្នឹងឈួតទេដឹងនេះអានោះភាគីទាំងអស់គេមកប្រជុំគ្នានេះហើយហ៊ុនសែនមានភាគីណាមកមកជុំគ្នានេះភាគីម្ខាងទៀតរត់តែមុខហ៊ុនសែនហ្នឹង ចាំតាហ៊ានទេតើអ៊ុងមីងលៀងតឯងនឹងមែនទេអ៊ុងសាំងស៊ូជីនៅក្នុងគុកនឹងឯចំណែកភៀកគីរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលហ៊ុនសែនប្រាប់ឲ្យជប់បាញ់នឹងសួររត់តែមុខហ៊ុនសែនតើបើមិនជឿហ៊ុនសែនសាក់ដើរអង្គរៈដើរលេងផុតដល់បន្តិចមើលបំលាហើយសន្តិភាពអញ្ចឹងអានឹងហើយដែលខ្ញុំនិយាយថាបើយោងតាមប្រសាសន៍របស់ឯកឧត្តមប្រាក់សិខុនដែលជាចំណិតរបស់ហ៊ុនសែនណានិយាយថាសម្ដេច ចាត់បាយខ្យល់កជារឿងពិតអរគុណហើយដែលបាននិយាយការពិតអាចចាត់បាយខ្យល់កហ្នឹងហើយដែលខ្ញុំនិយាយថាចាត់បាយសាឡាក់ដៃធេងហ៊ុនសែនលេងមកក្បាច់នេះចំណេញគឺជេរបចោជុំវិញពិភពលោកប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនបារាណាងครับស្រាតខោជុនផ្ដាច់ការ ផ្លាស់ប្ដូរផ្នត់គំនិតយើងឈានចូលទៅដល់របៀបរយៈចុងក្រោយនគររាជសំណួរចម្លើយនិងបញ្ហាផ្សេងផ្សេងបាទសំណួរចម្លើយនឹងបញ្ហាផ្សេងផ្សេងគឺដល់វគ្គអានខមមិននិងឆ្លើយសំណួរនិងមតិថាបាទជាមួយនឹងបងប្អូនអញ្ចឹងអឺអត់មានរឿងអើងទេអ្នកណាខមមិនប៉ះចំខមមិនអីគឺអានខមមិននឹងកៅសុជាតិលោកទាបាញ់សុកអានបាទសាវជីងកុំដាក់ចំពេកលោកគ្រូប្រយ័ត្នសម្ដេចលើសឈាម ទេសម្ដេចលើសឈាមក៏ល្អម្យ៉ាងដែរសារ៉ាអ៊ុំមិនចឹងពីព្រោះខ្ញុំឃើញវីដេអូដែលគាត់ប្រឡែង ជាមួយចៅយុទីស្រឡាញ់របស់គាត់មុខគាត់អត់ឈាមអញ្ចឹងបើសិនជាស្ដាប់សូនារាទៅណាអាស្មោះស្រាប់តែគាត់នឹងបេះដូងដើរក្ល្អសរសៃឈាមបាញ់ទៅមានមុខមានឈាមនៅលើមុខខ្លះអានឹងមើលទៅដូចមនុស្សបងប្អូនសម្ដេច កាលពីគាត់លេងជាមួយចៅនៅក្រុងប៉ារីគេយកវីដេអូហ្នឹងឲ្យខ្ញុំមើលខ្ញុំថាបានណាហើយ បានណាហើយគេថាមិនចឹងលោកគ្រូមើលមិនបានទេ មើលមិនបានទេខ្ញុំអាណោចអាធំណាស់ហើយខ្ញុំដេកអត់លក់បងប្អូនទាំងមកនេះខ្ញុំនិយាយថាក្មេងៗនេះអ្នកដែលមានកូនណាវរៈភាពសំរងស៊ីដាន់ហ្វ្រង់ស្វ័រពេលដែលថតរូបជាមួយសម្ដេចបញ្ញាប់លុបចេញភ្លាមបើអ្នកអត់កូននេះຕົកគ្រាន់ទៅគ្រាន់យកអួតគេប៉ុន្តែបើសិនជាមានកូនណា ចំឲ្យកូនវាលពឹសលេងទូរស័ព្ទហ្នឹងស្រាប់តែឃើញរូបសម្ដេចបានបងប្អូនក្មេងវាគិតតែយំហៅតាមកវាអង្គរលក្ស៊ីម៉ូនីអាចនេះតានៅចុងភូមិហ្នឹងមកយប់ហៅគាត់3ដងគាត់កាន់ឈើច្រត់មកមើលចៅឯងស្អែកឡើងចឹងទៀតព្រលឹមឡើងចឹងទៀតរហូតដល់យប់ស្អែកទៀតគេថាមើលចៅឯងមើលដរកុងម៉ាដូនតាមើលច្បាស់យកធូបឲ្យតាមើលតាកវីអង្គរម្ដងទៀតមែនទេបុរ៉ែនសិល ហើយស្រាប់តែមានឯណាបងប្អូនដល់ស្អែកឡើងតាព្រលឹមឡើងទៅទៀតថាកូននៅយំទេមែនទេមិនកូនវាថាយ៉ាយ៉ាយ៉ាមិនចឹងណាស្រាប់តែតានឹងគាត់មើលមិនបានកូននឹងវាកាន់ទូរស័ព្ទវាចេះរយំយ៉ាយ៉ាយ៉ាឃើញម៉ែថតជាមួយហ៊ុនសែនហើយចង់អួតគេក៏ដាក់រូបហ៊ុនសែននៅលើអេក្រង់ដល់តែកូនវាឃើញមុខសម្ដេចអាថតផ្ទាល់មិនមែនកាមេរ៉ា fresh new ឯណាបងប្អូនម៉ាក់លីតា មិនកាមេរ៉ាតតកមិនកាមេរ៉ា professional អាជីពរបស់ អ្នក តាមថត take ហ៊ុនសែនទេណាដល់តែកូនវាថាជាយាយាចឹងទៅអាចារ្យគាត់កើតកលោតតែនគាត់ផ្លុំពីយប់អានេះគាត់ទៅវាងកមកកលោតេនហៅមកគាត់និយាយលេខច្បាស់ហើយគាត់ថាចៅអើយចៅឲ្យលុបរូបនឹងចេញមើលតើជាមើលទៅមកពីរូបនឹងឬក៏មកពីកង់ម៉ាកាច់ អឺអត់ទេតាខ្ញុំថាកងម៉ាអើយអត់ទេចៅឯងលុបមើលបើកូនឃើញខ្ញុំឃើញច្បាស់ចៅយើងអល់យៈយៈយៈដល់តែម៉ែលុបរូបនឹងចេញកូនវាលេងទូរស័ព្ទខ្សោយគេរកហេតុផលឃើញថាអូអញ្ចឹងសោះរូបហ៊ុនសែនណាស់បងប្អូនបើបងប្អូនយកបិទដាក់ក្នុងទូរស័ព្ទបើបងប្អូនអត់មានកូនអត់អីទេណាបើមានកូនតូចប្រយ័ត្នវាទៅដើមលេងទូរស័ព្ទវាយំឲ្យវាសែកយ៉ាយ៉ាយ៉ាទៅរំខានតាណោះ គ្រាន់តែតាពីងកផ្លុំបងប្អូនកើតកឡតេនគាត់ស្គមផងអត់ថ្មិញទៅជាធាត់បាទអារុយក្បាលខៀវសខុមស៊ូសានសដុកចិនដាបាទយៈក្មេងដឹងហើយក្មេងវាចេះយៈវាធ្លាប់ឃើញអញ្ចឹងបាទអេលីណាលុកអាឡាំងក៏ត្រូវដូចអាឡេវអាឡេវណាមានបងប្អូនយើងក៏ឲ្យយោបល់លើគ្រឿងណារឿងហ៊ុនសែននិងមីងអងលៀងណាគឺដូចចៅនឹងចៅដូចអាខ្វាក់ហើយនឹងអាខ្វិនអ៊ំទូក រត់គេចពីផ្ទះសទ្ធីអ៊ំមកជប់ទល់ភ្លឺវិលមកជុំនៅនឹងដដែលមានន័យថាគេចង់និយាយថាចេះហ៊ុនសែនណាណាហើយនឹងអ៊ុំមីងឡាំងទៅអត់មានទេទៅសំដែងទេអារឿង5ចំណុចរបស់អាស៊ាននឹងនៅដដែលអត់មានទៅណាបាទអត់មានថ្មីសោះអឺសាន់គុនឈៀនបាទហេតុអីមើលអកតបតនៈដតីអឺ ស្មៃមែន KH រឿងគេលើកកូនគេវាជារឿងអគាត់ទៅសេវែងពេកបាទរឿងគេលើកកូនគេវាជារឿងធម្មតាទេ បាទដូច្នេះហើយរឿងដែលយើងដណ្ដើមឲ្យគេយកកូនគេចេញក៏មិនមែនជារឿងចម្លែកដែរព្រោះអាហ្នឹងយើងត្រូវប្រកួតយើងត្រូវទទួលស្គាល់ចឹងរឿងហ៊ុនសែនលើកកូនបើយើងគិតថារឿងហ៊ុនសែនលើកកូនគាត់ជារឿងធម្មតាមែនទេអញ្ចឹងមានន័យថារឿងយើងប្រឆាំងជាមួយនឹង ការកាន់អំណាចតពូជក៏ជារឿងធម្មតាដែរ វាត្រូវតែអញ្ចឹងឯតើបើសិនជាយើងមិនទេមិនប្រឆាំងជាមួយនឹងអំណាចតពូជបណ្ដាលឲ្យប្រទេសកម្ពុជាវារៈផងធ្លាក់ចូលទៅក្នុងវិបត្តិដូចកូរ៉េខាងជើងកឹមចុងអ៊ុនអានឹងប្រជាជនកម្ពុជាសូម្បីតែស្ដាប់អាយ៉ៃគឺគេយកទៅបាញ់ចោលដែរថ្ងៃអនាគតបងប្អូនឃើញប្រទេសកម្ពុជាឥឡូវចាប់ពីឥឡូវទៅឃើញវាកាន់តែយ៉ាប់ទៅយ៉ាប់ទៅពីមុនមនុស្សអាចដើរបាតកម្មបានមករយៈទៀតបញ្ចេញមតិបានដោយសេរីនៅក្នុងប្រទេសកម្ពុជាមានសេរីភាពលំហធំទូលំទូលាយប៉ុន្តែឥឡូវនេះសូម្បីតែគ្នាបាតកម្ម Naga ស្រីស្រីបងប្អូន បើថាពីមុនទៅណាសុខសុផលបើថាមានប្រុសប្រុសកម្លាំងដូចនៅកម្មកអីទៅវាកាន់ដុំថ្មអានេះគ្នាស្រីស្រីឈរស្លូតស្លូតបើស្អាតស្អាតហើយទៅចាប់វាយខ្នោះគេដោយទាំងស្ត្រីផ្ទៃពោះទៅវាហួសហេតុពេកអញ្ចឹងមានន័យថាថ្ងៃមុខសូម្បីតែស្ដាប់អាយ៉ៃក៏អាចគេយកទៅបាញ់ចោលដែរអាហ្នឹងហើយបានជាយើងត្រូវតែជំទាស់បាទអាមយើងអត់មានចំទាស់បែកភាពរបស់ខ្ញុំមិនមែនថាយើងខ្ញុំអត់និយាយជំនួសគេណាសម្រាប់ខ្ញុំមេត្តាធម៌គ្មានព្រំដែន ខ្ញុំអត់ជំទាស់ទៅនឹងបេក្ខភាពណាទាំងអស់អ្វីដែលខ្ញុំលើកទឹកចិត្តគឺបើកសេរីភាពលំហឲ្យមានការប្រកួតប្រជែងទៅប្រកួតជាមួយគណៈបកសង្គ្រោះជាតិប្រកួតកុំចាក់គេកុំបាញ់កុំសម្លាប់កុំចងគេដាក់គុកហើយទៅប្រកួតជាមួយឯកឧត្តមចៅប្លន់វីលៀមហ្គាំងកុំសម្លាប់កុំចងដៃចងជើងគេខ្ទប់គេមិនឲ្យចូលហើយទៅបើកឡើងរិញប្រកួតតែម្នាក់ឯងខ្ញុំថាដាក់អ្នកណាក៏បានដែររឿងផ្ទៃក្នុងគណៈបករបស់គេណានេះ ប៉ុន្តែត្រូវបើកលំហសេរីភាពប្រជាធិបតេយ្យឲ្យមានការប្រកួតប្រជែងហើយខ្ញុំថាហ៊ុនម៉ាណែតដូចគ្នាបើចង់ឲ្យហ៊ុនម៉ាណែតមានបេក្ខភាពត្រឹមត្រូវប្រកួតតែក្នុងគណៈបកប្រជាជនដូច្នេះកុំភ្ជុំក្បាលឲ្យគេលើកដៃតែប៉ុណ្ណឹងជុំបើគណៈបកប្រជាជនណាសូណារ៉ូគេសម្រេចទៅយ៉ាងណាទៅហើយបាទនេះអានឹងគឺវាស្រេចតែគេទៅចុះប៉ុន្តែឲ្យតែមានលំហប្រជាធិបតេយ្យបើកពិតប្រកបអានឹងយើងកុំទៅប្រកាន់បាទនេះទៅអ្នកណាក៏បានដែរ អត់មានអីទេហើយយើងស្វាគមន៍ចំណិតចំពោះនៃបេក្ខភាពរាល់និន្នាការនយោបាយគណៈបកដែលមានទឹកចិត្តក្លាហានលីសុជាតិតាប៉ុន្តែអ្វីដែលសំខាន់នៅក្នុងប្រទេសកម្ពុជាតើវាមានការប្រកួតប្រជែងដែរអត់ខ្ញុំប្រកាសថាខ្ញុំអត់មានប្រឆាំងទៅនឹងបេក្ខភាពណាណាទាំងអស់គណៈបកណាដាក់ណាណាក៏បានដែរខ្ញុំគ្រប់គ្រងឲ្យតែមានការបោះឆ្នោតត្រឹមត្រូវតែប៉ុណ្ណឹងមួយមួយទៀតចុះខ្ញុំប្រឆាំងរឿងនៃហ៊ុនម៉ាណែតរឿងនៃហ៊ុនសែនផ្ទេនឹងប្រឆាំងរឿងអីទេខ្ញុំមានប្រឆាំងបេក្ខភាពទេខ្ញុំប្រឆាំងរបបតពូជដោយកូរ៉េខាងជើង មែនទេបើសិនជាមានការបោះឆ្នោតត្រឹមត្រូវលំហប្រជាធិបតេយ្យហ៊ុនសែនចង់ដាក់អ្នកណាដាក់ទៅប៉ុន្តែវាអត់វាទៅជារបបតពូជហើយបងប្អូនតើយើងប្រឆាំងទៅនឹងរបបតពូជណាសំមូអែលវ៉ាង មានអីខុសត្រូវតាហើយរបបតពូជហ្នឹងអំណាចតែបានកាន់យូរញៀនណាបងប្អូនដូចស្រាផឹកកាន់តែច្រើនកាន់តែស្វឹងខ្លាំងទៅស្វឹងខ្លាំងទៅកាន់តែកាចទៅគ្រឿងញៀនណាផឹកកាន់តែខ្លាំងទៅកាន់តែកាចទៅអំណាចបុគ្គលណាកាន់ក្តាប់កាន់ទៅកាន់តែកាចទៅយូរទៅកំថាឡើយស្ត្រីមានផ្ទៃពោះបុគ្គលិកស្រីស្រីស្អាតស្អាតស្លូតស្លូតនៅណាកាដែលជាជនស្លូតត្រង់សំបាយហូបមិនត្រឹមតែយកគេទៅថ្ងៃក្រោយណាអាចសំបីតែយើងស្ដាប់អាចារ្យយកទៅសម្រាប់ចោលផងក៏មិនដឹង ខ្ញុំអត់មាននិយាយម្ដងទៀតឯកសោអត់មានជំទាស់ទៅនឹងបេក្ខភាពណាទាំងអស់ខ្ញុំលើកទឹកចិត្តឲ្យមានលំហប្រជាធិបតេយ្យត្រឹមត្រូវការប្រកួតប្រជែងត្រឹមត្រូវចប់ខ្ញុំជំទាស់រឿងកូរ៉េខាងជើងយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិក្រុមគ្រួសារកម្ពុជាជារបស់យើងទាំងអស់គ្នាបើនរណាយកកម្ពុជាជាក្រុមជាកម្មសិទ្ធិក្រុមគ្រួសារយើងជាប្រជាជនកម្ពុជាដើមខៅត្រូវតែដណ្ដើមយក មកវិញ បើគេនិយាយថា រឿងធម្មតាទេដែលហ៊ុនសែនណាយកកូនគាត់នឹងឲ្យធ្វើយកកម្ពុជាជា កម្មសិទ្ធិគ្រួសារគាត់យើង វាជារឿងធម្មតាយើងក៏ត្រូវថា វាជារឿងធម្មតាទេដែលយើងជាម្ចាស់ប្រទេសប្រជាជនកម្ពុជាត្រូវតែដណ្ដើមប្រទេសកម្ពុជានឹងយកមកឲ្យ ប្រជាជនកម្ពុជា16 7លានអ្នកវិញអាហ្នឹងមិនចឹងកុំប្រមាថមើលងាយកូនខ្មែរណាថាខួរក្បាលអន់មានតែហ៊ុនម៉ាណែតហើយខ្ញុំប្រាប់ទៅនៅក្នុងគណៈបកប្រជាជនណាយោងតាមទង្វើរបស់ហ៊ុនសែនណា មនុស្សនៅក្នុងគណៈបកប្រជាជនបើនិយាយពីបេក្ខភាពនាយករដ្ឋមន្ត្រីទាំងអស់សុទ្ធតែជាឆ្កែមានតែហ៊ុនម៉ាណែតទេដែលជាមនុស្សមិនចឹងអីយើងជិះមិនមើលនៅទាំងធ្វើហ៊ុនសែនបាទសំវិចិត្របាទអាអត់មាននៃទេ M1 និងអអាឡាំងអូរីអូរេលីបាទអាឡាំងអូរេលីគាត់តបពីអ្នកដតីប៉ាពីតាអត់មានខមមិន បាទមីអឿនខុំដំរិលគេមិនអឿនណាអាសັດឆ្កែយកអាសັດឆ្កែប៉20ជាងហើយអើយចុះប៉1លានក៏បាន20នៅតិចតើមានអីមែនទេប៉ុន្តែប៉20ហ្នឹងយើងទៅមានឯមោទនភាពបងប្អូនមែនទេហ៊ុនសែនជាបរោះខ្លាំងកំពូលមែនទេទៅប្រកួតអីជាមួយប៉20ដែលដែលជាប៉អាបឬក៏ប៉អាយ៉ងបណ្ដាសន្តិរបស់គណៈបកប្រជាជនហ្នឹងសមត្ថភាពហ៊ុនម៉ាណែតយើងគុំទៅទម្លាក់ យកគាត់ទៅហ៊ុនសែនណាក៏មិនដែរប្រៀបធៀបខ្លួនគាត់ទៅបាក់20ផងតែគណៈបកប្រជាជន ជាពិសេសចាស់ចាស់ CDP ខ្ញុំថាចេះដែលគ្នាមានខួរក្បាលកថោទេដែលចេះតែទាញហ៊ុនសែនយកទៅប្រៀបធៀបជាមួយបាក់20ណាបងប្អូនហ៊ុនសែនក៏ដែរភ្ជាប់ខ្លួនគាត់ទៅបាក់20ណាគាត់តែងតែភ្ជាប់ខ្លួនគាត់មកគណៈបកប្រឆាំងដោយគាត់អត់ហៅពាក្យបកប្រឆាំងទេគាត់ជួនកាលគាត់ហៅពួកអូទៀមជួនហៅគាត់គាត់ហៅពួកអជ្រុលនិយមជួនហៅគាត់ហៅពួកអាប្រឆាំង ជួនកាលគាត់ហៅសង្គ្រោះជាតិមិនសកម្មភាពទាំងគាត់ទាំងកូនគាត់សំបីតែមែនទេសំរងស៊ីគាត់និយាយរឿងសញ្ញាបត្រមួយហ៊ុនសែនកូនគាត់រៀបអាចមកប្រទេសហ่ะហ៊ុនសែនណាត្បិតតែគាត់ប្រកួត ជាមួយបក20ដែលជាបកគាត់បង្កើតឲ្យឬក៏បកឯកឧត្តមចៅប្លន់វេលៀមកាំងមែនសម្ដេចតេជោឆ្កែយួននិងផូសនប៉ុនកូម៉ាប៉ុន្តែហ៊ុនសែនណា មិនដែលយកខ្លួនទៅប្រៀបគាត់មិនដែលចង់ទៅប្រឡាក់ជាមួយអាគណៈបកអន់អន់វាខ្មាស់គេណាបងប្អូននេះអាគាត់បោះឆ្នោតនឹងគាត់គម្រប់កិច្ចដើម្បីឲ្យល្អមើលកុំឲ្យគេថានេះទៅគាត់គាត់ហួសពីខ្មាស់គេហើយផលថ្ងៃប៉ុន្តែបងប្អូនតិចអត់ជឿសូនារារាល់ថ្ងៃចូលបង្ហាញថាសូនារានិយាយខុសរាល់ថ្ងៃហ៊ុនសែនមិនដែលយកខ្លួនទៅប្រៀបជាមួយនឹងអាគណៈបកនឹង20គាត់មិនដែលរំលឹកឈ្មោះគាត់ភ្លេចហ្នឹងណានេះខ្លះគាត់មិនដែលស្គាល់ផងឃើញទេចាំរៀង ហ៊ុនសែនគាត់តែងតែយកខ្លួនមកប្រៀបជាមួយសំរងស៊ីប៉ុន្តែគាត់ហៅផ្សេងផ្សេងគាត់ហៅឧទាមគាត់ហៅអាចគាត់ហៅអរុតចៅស្រុកគាត់ហៅប្រឆាំងក្រៅស្រុកនេះគាត់ហៅអាក្រមជ្រុលនិយមទោះជាគាត់ហៅយ៉ាងណាក៏ដោយបុនរតផ្សែងនេះគ្រាន់តែជាការហៅទេប៉ុន្តែគាត់ហៅអីក៏វានៅ តែគាត់យកខ្លួនមកធៀបជាមួយអ្នកខ្លាំងដដែលតែគណៈបកប្រជាជនទេ ដែលតែងតែទម្លាក់ហ៊ុនសែន និយាយថាអេប្រទេសកម្ពុជាមាន20មាន20ខ្ញុំថាអើបើអញ្ចឹងក៏ល្អដែរព្រៃហ៊ុនសែនដូចឈ្នះបាក់តែ20បងប្អូនរៀបរាប់មើលទី1មុំសំណងដូលមើលនេះទី2កូនប្រុសនេះបងអូនប្រុសបង្កើតលោកបណ្ឌិតកែមលីហើយគេងទី3ឯកឧត្តមចៅប្លន់វីលៀមកាំងខ្ញុំថាហ៊ុនសែនដែលបានកៅអីច្រើនជាងគេបំផុតគឺឈ្នះឯកឧត្តមចៅប្លន់វីលៀមកាំងហ្នឹងណាព្រះវិហារនេះលោកតាឌឺជាសាស្ត្រីលោកតាឌីជាសាស្ត្រីអញ្ចឹងអាកន្លែងនេះណាបងប្អូនណា ខ្ញុំថាដូចមិនគួរទម្លាក់ថាតែខ្ញុំអត់ទេខ្ញុំរឿងហ៊ុនសែនខ្ញុំនិយាយការពិតប៉ុន្តែគណៈបកប្រជាជនមួយចំនួនហ្នឹងគាត់ខំលើកហ៊ុនសែនថាមិនមែនប្រកួតម្នាក់ឯងទេគឺប្រកួតជាមួយគណៈបកទាំង20ដែរផ្កាកំពង់ធំគាត់ភ្លេចគិតថាទាំងអស់ហ្នឹងសិតតែជាវាខ្មាស់គេហើយកុំថាឡើយហ៊ុនសែនណាបងប្អូនសំបីតែសូនតារាមិនដែលទាំងយកខ្លួនទៅប្រឡាក់ផងខ្ញុំអ្នកណាកុំយកខ្ញុំចំអានេះខ្ញុំចេះខ្ញុំចំណាំប្រៀបធៀបថាចេះចៃអត់ ខ្ញុំថាកុំប្រៀបធៀបសូនតារាណាលោកដីលោទៅនឹងអាតាប់អាតុញក្រុមអាត្រឹមត្រូវនឹងអាយ៉ងខ្ញុំនិយាយថាចេះឥឡូវខ្ញុំនិយាយម្ដងទៀតប្រៀបធៀបសូនតារា ទៅនឹងហ៊ុនសែននិងហ៊ុនម៉ាណែតចប់មិនចឹងចេះឯងទូគេថាចុះឯងក៏អួតម៉េះមករែងសីក៏លើកខ្ញុំត្រូវតែមាន អំណួតខ្ញុំត្រូវតែលើកខ្លួនខ្ញុំឲ្យខ្ពស់ពីព្រោះធ្វើនយោបាយយើង ពាក្យថានយោបាយត្រូវដណ្ដើមអំណាចដណ្ដើមអំណាចហើយយើងទៅដណ្ដើមពីព្រំញីយមមានអំណាចអីអំណាចវូវូហ្នឹងមែនទេអំណាចឃើញសូនតារារត់តាមទ្វារប្រគុណនឹងលួចទៅស្ដាប់ទាញសពុតគ្របក្បាលអង្គុយទូរស័ព្ទបោះប្រយងឲ្យសៀកណេតែសៀកណេគាត់នេះឲ្យជប់ជប់ថៃគាត់គាត់ចេញហើយមែនទេឆាត់សៀងហៃបងប្អូនបើចង់ប្រៀបធៀបសូនតារា ត្រូវយកសូនតារាប្រៀបធៀបហ៊ុនសែននិងហ៊ុនម៉ាណែតខ្ញុំនិយាយប្រកាសនៅថ្ងៃនេះបងប្អូនថាអីជួយឯង យើងចង់បានអំណាចដឹកនាំប្រទេសត្រូវតែ ទៅដណ្ដើមអំណាចពីអ្នកកាន់អំណាចខ្ញុំអត់មាន ទៅប្រកួតជាមួយណាព្រំញីយមអាយ៉ងយួនខ្ញុំអត់មានទៅចង់ប្រៀបធៀបជាមួយនឹងនៃឯកឧត្តមក្តាមឯកឧត្តមនៃចៅក្រាបនៃប្រធានគណៈបកចៅក្រាប វាលៀមកាំងទេខ្ញុំអត់ចង់ទៅប្រៀបធៀបជាមួយមុំសំណងដូបខ្ញុំអត់ចង់ទៅប្រៀបធៀបជាមួយប្អូនប្រុសបង្កើតបណ្ឌិតកម្មខ្ញុំអត់ចង់ទៅប្រៀបធៀបជាមួយគណៈបកស្អីមុខដូចកំពង់គោជន់តាព្រំខ្មុំតិចនោះមែនទេអឺខ្ញុំអត់ចង់ទៅប្រៀបធៀបឯណាជាមួយគណៈបកកពេចកពុកវាអន់វាអន់ខ្ញុំទោះជាខ្ញុំនឹងគេមិននិយាយរកក៏ដោយទោះជាខ្ញុំសនតារានឹងណាយ៉ាងណាក៏ដោយហើយបងប្អូនណាខ្ញុំបង្រៀនគណៈបកប្រជាជនតនេះមួយទៀតបងប្អូនដឹងថាហេតុអីបានជាហ៊ុនម៉ាណែតក៏អត់ដែល ខ្ញុំថាមិនត្រូវក៏ដែរតតាំងមួយខ្ញុំឯងខ្ញុំថាហ៊ុនម៉ាណែតគិញគក់កើតក្នុងវិមានមាសសូនរ៉ាអិនត្រីខ្ញុំបបួលគាត់ប្រឡងខ្ញុំមើលងាយគាត់ហ្មងមិនគាត់មិនចង់តតាំងទេពីព្រោះគាត់គិតថាខ្ញុំនឹងវាកម្រិតនយោបាយនឹងវាទៀបវាត្រឹមតែជាអ្នក live show នៅក្នុង Facebook វាមិនមែនជាកម្រិតអ្នកនយោបាយទេប៉ុន្តែបើសំរងស៊ីគាត់ទៅផោមប្រឆាត់ណា សំរងស៊ីផោមចិត្តពុតហ៊ុនម៉ាណែតគេទៅគេទៅភ្ជាប់ខ្លួនភ្លាមគេទៅធ្វើថ្កោលទោសគេទៅធ្វើនៃចេញសេចក្តីបំភ្លឺគេទៅធ្វើសុំឲ្យសកលចល័តបញ្ជាក់គេទៅសុំតោងកលិបបងប្អូនមានទេណាសំរងស៊ីបើគាត់និយាយអត់ធ្ងន់ដូចសនតារាទេទៅកាន់ហ៊ុនម៉ាណែតនិងហ៊ុនសែនប៉ុន្តែហេតុអីបានហ៊ុនម៉ាណែតគាត់អត់ដែរភ្ជាប់ខ្លួនមកខ្ញុំអានេះនិយាយការពិតចេះគាត់នៅក្នុងចិត្តគាត់ក្តុកក្តួលណាគាត់ចង់ភ្ជាប់ណាមើលនេះប៉ុន្តែគាត់ខ្លាចខ្មាស់គេ អានេះនិយាយចេះហើយចុះគណៈបកប្រជាជនណាអាមិនក៏ចូលចិត្តតែភ្ជាប់សម្ដេចទៅជាមួយគណៈបក20ហ្នឹងម៉េះហើយអត់ខ្លាចសម្ដេចខ្មាស់គេរីអីហាបងប្អូនពិចារណាមើលសំបីទៅហ៊ុនម៉ាណែតមិនដដែលហ៊ានភ្ជាប់ខ្លួនទៅនេះផងអានឹងខ្ញុំនិយាយបញ្យលបងប្អូនចាស់សាសចាស់ចាស់ CVP ដែលមានខួរក្បាលកថាឲ្យច្បាស់បើថាហ៊ុនសែនខ្លាំងរឿងយុទ្ធសាស្ត្រហ៊ុនសែនក៏ដួតចេះត្រូវសត្វយុទ្ធសាស្ត្រឈ្នះឈ្នះណានេះ defeat រំលាយអង្គការចាត់តាំងខ្មែរក្រហមអានេះត្រូវពោះសំអ្នកខ្លាំងមែនបងប្អូនប៉ុន្តែគាត់មិនដែរទៅអួតថាគាត់ឈ្នះគណៈបកទាំង20ទេគាត់មិនដែរហ៊ានអួតផងអានឹងហើយបាននេះខ្ញុំប្រាប់ថាគណៈបកប្រជាជនណាចូលស្ដាប់សនតារាអេនឌីមុខមិនមែនមិនត្រឹមតែ ទទួលបាន ការផ្លាស់ប្ដូរផ្នត់គំនិតទេទទួលបានចំណេះដឹងនិងវិទ្យាសាស្ត្រនយោបាយបន្ថែមទៀតបងប្អូនចេះតែទាញហ៊ុនសែនឲ្យទៅជួបជាមួយនឹងអាចគោទៅគាត់ខំតម្លើង ខ្លួនឯងមកឲ្យស្មើសនតារាប៉ុន្តែប្រកាសថ្ងៃនេះប្រាប់ប្រិយមិត្ត ខៀវចន្ទថាចន្ទថាសូនតារាកុំប្រៀបធៀបជាមួយនឹងគណៈបកអាយ៉ងអតតតតុញក្រុមអត្រឹមត្រូវប្រៀបធៀបសមត្ថភាពសូនតារាឲ្យខ្ពស់ជាងឬស្មើហ៊ុនសែននិងហ៊ុនម៉ាណែតបាទនិយាយគ្នាច្បាស់អញ្ចេះព្រោះត្បិតតែខ្ញុំទៀបប៉ុន្តែខ្ញុំអត់ចង់ដោយហ៊ុនសែនថោកទៀបទៅប្រកួតជាមួយមេចៅទេឃីវសុភីបាទសម្ដីពីលទេហ្វៃ បើស្អប់សម្ដីពីលមករឿងអីមកមកនេះទៅគ្រប់គ្រងហ៊ុនសែនសម្ដីសូនតារាដូចអត់មានអីសិត logic ទាំងអស់រឿងហ៊ុនសែនឈ្នះកៅអីតំណែងនាយករដ្ឋមន្ត្រីពីគណៈបកកបេកប៉ុកអង្គកប៉ុងទីឯកឧត្តមវីលៀមកាំងអាហ្នឹងមានអីខុសត្រូវតើមានអីពីលមែនទេសុសុផនបាទសុផនរូប៉ុន្តែបើសិនជាយើងស្អប់សម្ដីពីលវងហៀបទីផ្សារគឺស្អប់ពាក្យអងាប់ ណាអាគុកមីរន្ទះបាញ់អាឡានបុក អាពោះចឹកវាទៅជាអត់អីហ្មងអញ្ចឹងនេះគេហៅថាខ្មែរយើងមានពាក្យមួយដែរគេថាបន្លិកគុតនេះលិមុខថាផ្កាបន្លាថាស្បៃអាសម្ដីលិមុខរបស់ហ៊ុនសែនបែរទៅជាហិតទៅវិញបាទនេះដល់តែសម្ដីផ្ការបស់ហ៊ុនសែនសម្ដីផ្ការបស់សូនតារា បែរទៅជាថាលិមុទៅវិញមនុស្សដែលមានខួរក្បាលកថាបងប្អូនកថាទោះវាល្អយ៉ាងណាក៏ដោយគេមិនដែលឬលើគេសំដែងមួយពីរទេបើនេះគេលេងសើចទេប៉ុន្តែការពិតសច្ចភាពទោះជាវាស្អាតជាងចានគឺគេមិនដែលយកដាក់មហូបដែរគេដាក់តែលិមុហើយនឹងទឹកនោមទេអញ្ចឹងបានជាថាហ៊ុនសែនបើសិនជាយើងស្អប់ពាក្យសូនតារាដែលនិយាយប៉ុណ្ណេះបងប្អូនហើយយើងបែរទៅជាគាំទ្រហ៊ុនសែនដែលនិយាយអាកុកអាចវៈ ម្នេអានរកងៃមីអញអារន្ទះបាញ់អាឡានបុក អាពុះចិត្តអាខ្សែភ្លើងឆក់អើវិញនិយាយចឹងទៅវិញអានឹងមិនដឹងថាម៉េចទេដល់គេហៅថាលិមុខថាផ្កាបន្លាថាស្បៃចឹងប្រិយមិត្តសូរិយាស្រីនិងអឺ អឺវេណាបាទវេហា BMC ដោយសារតែពេលវេលាមានកំណត់ខ្ញុំសូមបញ្ចប់ការផ្សាយផ្ទាល់ត្រឹមនឹងចោះផល្លាងែតអរគុណប្រិយមិត្តដែលបានតាមដានទស្សនាការផ្សាយផ្ទាល់នេះតាំងពីដើមរហូតដល់ចប់មកចិត្តត្រានិងចាលីន Share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាតរកទីណាការផ្លាស់ប្ដូរផ្នត់កំណត់តរកទីនោះការផ្លាស់ប្ដូរផ្នត់កំណត់តរកទីណាការយល់ដឹងតរកទីនោះ ការយល់ដឹងទៅដល់ទីណាហ៊ុនសែនចប់ទៅដល់ទីនោះស្ដាប់សូនតារាកើនបញ្ញាហ្វរិនឌីច័ន្ទស្ដាប់គឹមវិសនាកើតខូក្បាលពុំស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាត់ខោជន់បដិការផ្លាស់ប្ដូរផ្នត់គំនិតយើងជួបគ្នាសាជាថ្មីម្ដងទៀតនៅថ្ងៃក្រោយតាមពេលវេលានឹងម៉ោងដដែលសូមអរគុណសូមជម្រាបលារាត្រីសួស្ដី